ថ្ងៃនេះគឺជាថ្ងៃទី23ថ្ងៃទី23ខែមករាឆ្នាំ2022ថ្ងៃនេះយើងមានប្រធានបទមួយ ដែលចូលមកពិភាក្សាគ្នាតកតងអំពីមូលហេតុចម្បងនៃការរំលាយគណៈបកសង្គ្រោះជាតិហើយយើងដឹងហើយថាមូលហេតុអីបានគណៈបកសង្គ្រោះជាតិត្រូវបានគណៈបកប្រជាជនគេប្តឹងរំលាយក្នុងនោះមានយើងនៅចាំទេគឺអ្នកដែលប្តឹងរំលាយនោះមានលោកមានសម្ដេចក្រុងព្រះនរោត្តមរណរដ្ឋឥឡូវហ្នឹងអឺ តែសាកហើយហ្នឹងហើយទោះបីយើងហៅមកសួរនាំមកទៀតក៏អត់កើតដែរក៏ប៉ុន្តែយើងត្រូវដឹងថាពីការថ្ងៃ19កន្លងទៅនេះគឺសាវនាការនៃការកាត់ទោសលោកប្រធានកម្មសខា ហើយយើងបានទទួលព័ត៌មាន ថាគឺថាមានការបែងចែកនៃគេឥឡូវគឺប្រើគ្រប់វិធីដើម្បីធ្វើម៉េចញែក ញែកធ្វើម៉េចឲ្យឲ្យលោកប្រធានកម្មសខានឹងគាត់ចេញឲ្យផុតពីគណៈបកសង្គ្រោះជាតិដើម្បីស្រួលគេធ្វើឲ្យលោកទៅជាជនដែលមិនមានទោសហើយឲ្យអ្នកដែលត្រូវទទួលទោសគឺមានតែគណៈបកសង្គ្រោះជាតិទេដែលត្រូវទទួលទោសចាអញ្ចឹងហើយគឺថ្ងៃនេះពួកយើងទាំង3នាក់នឹងចូលមកណាពិភាក្សាគ្នាជជែកគ្នារកដើម្បីរកឲ្យឃើញថាតើការរំលាយគណៈបកសង្គ្រោះជាតិនឹង វាវាមានអ្វីជាចម្បងណាវាមូលហេតុវាបានច្បាស់លាស់ដល់យើងយកឯងសាវនាការនៃការនៃការឯងរំលាយនឹងយកមកណាជជែកពិភាក្សាគ្នាប៉ុន្តែមុននឹងចាប់ផ្ដើមក្នុងការពិភាក្សាជជែកគ្នានេះខ្ញុំសូមអញ្ជើញលោកប៉ាសុខឿនស្វាគមន៍ទៅដល់បងប្អូនទស្សនិកជនជាមុនសិនចាសូមស្វាគមន៍ទៅដល់បងប្អូនដែលកំពុងមានវត្តមាន ក្នុងការតាមដានរបស់ពួកយើងទាំងបីអ្នកចាសូមជម្រាបសួរសូមជួយលោកប៉ាសុខឿន បាទជាបឋមខ្ញុំសូមក្រាបថ្វាយបង្គំព្រះសេរាប្រធិរៈព្រះអង្គទាំងនៅក្នុងនិងក្រៅប្រទេសហើយនឹងសូមជម្រាបសួរជម្រាបនឹករលឹកដល់បងប្អូនអឺជនរួមជាតិខ្មែរ ទាំងអស់ទាំងក្នុងនិងក្រៅប្រទេសផងដែរបាទសូមជម្រាបសួរសូហ្វីចាជំរាបសួរលោកស្គឿនម៉ៃពេកនិងជំរាបសួរបងប្អូនទាំងអស់គ្នាក្នុង ទាំងពិភពលោកហើយក្នុងនេះក៏សូមឲ្យបងប្អូនទាំងអស់គ្នាចូលរួមបញ្ចេញមតិនិងយោបល់ដែលគណៈបករបស់យើងមេដឹកនាំរបស់យើងដែលយើងគ្រប់គ្រងអញ្ចឹងជួយបញ្ចេញមតិទាំងអស់គ្នាដើម្បីជៀសវាងកុំឲ្យមេដឹកនាំយើងដើរខុសគន្លងអ្វីដែលយើងចង់បានចាអរគុណច្រើនអញ្ចឹងហ្នឹងហើយពីកាត់ថ្ងៃ19កន្លងទៅនេះយើងឃើញ មានការសវនាការនៃការកាត់ទោសលោកប្រធានស្ដីទីសំរងទីស្ដីទីសំរងស៊ីកាត់ទោសលោកប្រធានកម្មសខាពួករយៈពេល4ឆ្នាំបានកន្លងផុតទៅហើយដែលគេចោទប្រកាន់ថាលោកកម្មសខានឹងគឺគាត់មានទោសក្បត់ជាតិដោយសារតែសម្លេងសារសម្លេងដែលគាត់មិនមែនជាសារសម្លេងទេគឺជាវេទិកាមួយ ដែលលោកបានទៅជួប សកម្មជនក៏ដូចបងប្អូនអ្នកលទ្ធិប្រជាធិបតេយ្យអ្នកគ្រប់គ្រងរបស់គណៈបកសង្គ្រោះជាតិនៅឯប្រទេសអូស្ត្រាលីហើយគេបានយកសារសម្លេងនោះយកវីដេអូសម្លេងនោះមកធ្វើជាបន្ទុក ណាមកធ្វើជាបន្ទុកក្នុងការកាត់ទោសលោកប្រធានកម្មសខាគេចាប់លោកទាំងកណ្ដាលយប់អញ្ចឹងហើយឥឡូវក្រោយឥឡូវនេះយើងឃើញថាគេចាប់លោកទាំងកណ្ដាលយប់យកមកដាក់ទោសហើយឃុំឃាំងលោកអីចឹងតាំងពីនៅទៅព្រៃអីគឺគុកគុកតពាំងផ្លុង ណាដាក់នៅគុកតពាំងផ្លុករហូតមិនជូនលោកយកមកដាក់គុកនៅក្នុងផ្ទះប៉ុន្តែនៅពេលដែលគេបញ្ជូនលោកនៅដាក់ផ្ទះនេះគេរឿងឲ្យបើកសេរីភាពឲ្យលោកអាចធ្វើដំណើរនៅក្នុងប្រទេសហ្នឹងពីកន្លែងមួយទៅកន្លែងមួយធ្វើដំណើរទៅចូលបន់ធ្វើដំណើរទៅធ្វើសប្បុរសធម៌ដើរគ្រប់ច្រកល្ហកបានក៏ប៉ុន្តែអត់មានសេរីភាពទេក្នុងការធ្វើនយោបាយអត់មានសេរីភាពទេក្នុងការចូលរួមថ្លែងនៅអឺ ដូចថាសួរសុខទុក្ខរបស់សកម្មជន របស់គណៈបកសង្គ្រោះជាតិដូចគ្នាគឺគេអត់ឲ្យសួរសុខទុក្ខទេប៉ុន្តែអាចសួរសុខទុក្ខនិងចូលរួមថ្លែងនៅ មរណៈទុក្ខសោកស្ដាយទៅលើគណៈបកប្រជាជនបានឃើញគាត់សង្កល់ឯពេលណាសកម្មជនរងគ្រោះអីចឹងលោកប្រធានកម្មសខាលោកអត់អាចថ្លែងអ្នកណាសួរសុខទុក្ខឬក៏ចូលរួមថារំលែកទុក្ខទៅលើសកម្មជនលោកអត់មានសិទ្ធទេប៉ុន្តែអាចដឹកនាំណាក្រុមការងារគាត់ទៅចូលរួមធ្វើបនខ្មោច ម៉ែហ៊ុនសែនបានអានឹងអាចធ្វើបានអានេះមិននេះចំណែនដែរចាចំណែនដែរចំណែនដែរពួកអីជាសកម្មជនដល់ពេលហើយអញ្ចឹងទៅ ទីបំផុតដល់ពេលមានទុកមានទោសពេលមានថាបាត់បង់ជីវិតអញ្ចឹងទៅមេដឹកនាំអត់ចាប់អារម្មណ៍ហ្នឹងហើយឥឡូវយើងនិយាយពីព្រឹត្តិការណ៍ថ្មីថ្មីដែលកំពុងកើតឡើងនេះអឺយើងឃើញការសវនាការកាត់ទោសលោកកម្មសខា យើងឃើញសាវនាការកកាត់ទៅលោកកឹមសុខានោះលើកបានលើកហើយហើយយើងឃើញមន្ត្រីជាន់ខ្ពស់របស់ក្រសួងយុតិធម៌នោះបានអះអាងថា ការរំលាយគណៈបកសង្គ្រោះជាតិកាលពីឆ្នាំ2017កន្លង ទៅនេះដោយសារសកម្មភាពរបស់ថ្នាក់ដឹកនាំនិងសកម្មជនគណៈបកមិនមែនការរំលាយនេះណាវាមិនមិនជាប់ពាក់ព័ន្ធនឹងសំណុំរឿងលោកកឹមសុខាឡើយ ចំពោះចំណុចហ្នឹង ខ្ញុំក៏ចង់យកសាធិការនឹងប៉ុន្តែមុននឹងយកសាធិការឥឡូវខ្ញុំសូមអានសាធិការនៃការកាត់ទោសពីការ4ឆ្នាំមុនមុនឬក៏យើងចាប់ដើមពិភាក្សាជជែកគ្នាមុនលោកប៉ាសុខឿនអឺខ្ញុំជឿថាដូចជាមិនចាំបាច់អានសាធិការទេយើងប្រន់ទៅលើខែផលចំណុចចំណុចដែលគេចោតប្រកាន់លោកកម្មសភាទៅហើយយើងជជែកគ្នាអំពីមូលហេតុពុតប្រកបហើយ អឺយ៉ាងម៉េចអីយ៉ាងម៉េចនឹងជាមួយគ្នាទៅបាទអញ្ចឹងក៏ល្អដែរឥឡូវហ្នឹងគឺសាវនាការហ្នឹងគឺយើងមើលទៅថាយើងកត់សម្គាល់គឺគេមានការបែងចែកគេថាសាវនាការហ្នឹងទៅឲ្យគេរំលាយគណៈបកសង្គ្រោះជាតិហ្នឹងសូមឲ្យបងប្អូនសកម្មជនអ្នកដែលស្រឡាញ់នៅលទ្ធិប្រជាធិបតេយ្យសូមស្ដាប់ឲ្យច្បាស់ហើយខ្ញុំក៏សូមអញ្ជើញលោកកើតរិទ្ធណាដែលជាដែលជាប្រធានតឡាការរបស់ក្រុងភ្នំពេញហើយទី2 មុតចន្ទថាដែលជាបុគ្គលណាសម្រាមសង្គមដល់ថោកទាបត្បល់ក្បាលមកអង្គុយស្ដាប់ផងណាខ្ញុំអត់ចង់និយាយច្រើនទេជាមួយ អាចកែវងវិញម្ចាស់ច្រើននឹងអញ្ចឹងចូលក្បាលមកផងណាចូលមកស្ដាប់ផងណាហ្នឹងហើយថាសំណុំរឿងតាក់ទងនឹងការរំលាយសង្គ្រោះជាតិហ្នឹងអត់ពាក់ព័ន្ធនឹងលោកប្រធាន កម្មសខាទេ គឺដោយសារតែសកម្មជនគណៈបកនិងសកម្មភាពថ្នាក់ដឹកនាំ ហើយពេលនោះក្នុងកលៈទេសៈនោះតើអ្នកណាគេជាប្រធានបករហូតដល់បច្ចុប្បន្នតើអ្នកណាគេជាប្រធានបករបស់គណៈបកសង្គ្រោះជាតិឥឡូវយើងសួរហើយពេលដែលគេយកមកដាក់បន្ទុកដំបងហ្នឹងអ្នកតើជាអ្វីដែលគេដាក់បន្ទុកដើម្បីរំលាយសង្គ្រោះជាតិចាអញ្ចឹងខ្ញុំសូមយើងយើងធ្វើការពិភាក្សានេះតែម្ដងអញ្ចឹងខ្ញុំសូមអញ្ជើញលោកប៉ាងសុខឿនបាទសូមអរគុណលោកស្រីធីតាសូមអរគុណលោកស្រីសុភីដែល ដល់ការខ្ញុំបានចូលរួមទៅចែកលេងជាមួយគ្នាហើយបានជួបបងប្អូនជនរួមជាតិពីខ្វាយយើងនៅក្នុងកម្មវិធីទូរទស្សន៍មនស្ការខ្មែរទី3នេះអឺនិយាយទៅពេលដែលខ្ញុំបានទទួលសារពីបងប្អូនយើងជាពិសេសមើលនៅក្នុង Facebook ទី1ក្រោយពីថ្ងៃដែលគេកាត់ទោសលោកប្រធានកឹមសុខានៅថ្ងៃទី19 ក្រោយពីការកាត់ទូហើយតុលាការរបស់ក្រុងភ្នំពេញបានពជាពេលនៃការកាត់ទូនឹងដោយលើកទៅមុនដំបូងថាអត់មានពេលកំណត់ហើយក៏កាសែត Press News ដែលជាកាសែតរបស់របស់ក្រុងភ្នំពេញផ្សាយក្រោយមកមិនបានប្រមាណប្រហែលជា1ម៉ោងក៏លុបដក website ដកការផ្សាយនោះចោលហើយក៏ផ្សាយឡើងវិញថានឹងមានការកាត់ទោសឡើងវិញនៅ ថ្ងៃទី25បញ្ជាដល់ថ្ងៃទី25លក្ខនឹងលក្ខអ្វីដែលជាការកត់សម្គាល់ក្រោយពីការកាត់ក្តីហើយយើងឃើញថាអឺមុតចន្ទាដែលជាមន្ត្រីខុទ្ទកាល័យរបស់អឺលោកកឹមសុខាបានសរសេរអត្ថបទមួយដែលមានអឺរយៈអឺដែលមានអឺ ចំនួនវែងណាហៅថាមានអត្ថជាអត្ថបទមួយវែងដែលនិយាយរៀបរាប់អំពី ទូកំហុសនិងមូលហេតុនៃការរំលាយគណៈបកសង្គ្រោះជាតិនៅក្នុងនោះខ្ញុំបានកត់សម្គាល់ឃើញថាមុតចន្ទាគាត់ផ្ដោតទៅលើចំណុចមួយចំនួនទី1គាត់ថាអឺក្រោយពីចាប់លោកកឹមសុខាចាប់ពីថ្ងៃទី2ខែកញ្ញាឆ្នាំ2017រហូតដល់ពេលនេះ លោកកឹមសុខានៅតែជាបុគ្គលមិនទាន់មានទោសនៅឡើយទេគាត់នៅតែជាជនសង្ស័យនៅឡើយទេអាហ្នឹងគឺសំខាន់ដែលមុតចន្ទាគាត់និយាយណាហើយអឺអ្វីដែលមុតចន្ទាគាត់បញ្ជាក់បន្ថែមទៀតគឺថាទោសទាំងអស់នេះគឺកត្តាដែលធ្វើឲ្យគេរំលាយកណៈបកសង្គ្រោះជាតិគឺលោកសំរងស៊ីនិង សមាជិកឬហៅថាគូកនឬថាសកម្មជនឬគូកនរបស់លោកសំរងស៊ីនៅក្នុងនោះមុតចន្ទាបញ្ជាក់ថាអឺដោយករណីទី1គឺលោកកឹមសុខារហូតដល់ពេលនេះអត់ទាន់ត្រូវបានតឡាការកាត់ទោសថាគាត់មានទោសខ្វាត់ជាតិឬក៏ទោសអ្វីដែលជាកត្តានាំឲ្យរំលាយគណៈបកសង្គមជាតិទេក៏ប៉ុន្តែដែលឡែកលោកសំរងស៊ីវិញគឺថារហូតមកដល់ពេលនេះ ត្រូវបានតឡាការកាត់ទោស ឲ្យជាប់គុករហូតទៅដល់42ឆ្នាំ នៅក្នុងរឿងក្តីចំនួន14ក្តីករណីដែលតុលាការរបស់ក្រុងភ្នំពេញបានកាត់ក្តីរួចហើយមាន14ករណីហើយទូគាត់សរុបគឺមានរយៈពេល42ឆ្នាំ ក្រៅពីនោះគឺនៅមាន8ករណីបណ្ដឹងទៀតដែលមិនទាន់កាត់ទោសហើយអញ្ចឹងទៅបើរាប់ទៅវាអាចចូល60 70ឆ្នាំឯណោះតែលោកប្រធានត្រូវជាប់គុកអញ្ចឹងមុតចន្ទាបញ្ជាក់ថា គឺថាជាក់ស្ដែងគឺថានៅថ្ងៃទី1ខែមិនិនាឆ្នាំ2021ហ្នឹងតុលាការអឺរបបក្រុងភ្នំពេញបានកាត់ទោសលោកប្រធានសំរងស៊ីណាជាប់គុកទូបតជាទូទូញុះញង់ទូអឺគឺថាទូច្រើនបទអក្រិតហ្នឹងគឺថាច្រើនមែនតើតែមានទូសរុបទាំងអស់42ឆ្នាំត្រូវជាប់គុកនិងនៅមាន 8ករណីបណ្ដឹងទៅទៀតដែលមិនទាន់កាត់ទោសហើយបើសរុបទៅច្រើន លើពីនោះមុតចន្ទាបានបន្ថែមថាគូកនឬសកម្មជនអ្នកដឹកនាំសង្គមជាតិជាច្រើនត្រូវបានដាក់ក្នុងបញ្ជីខ្មៅហើយជាក់ស្ដែងដូចជាមានការកាត់ទោសលោកអេចៃអៀងលោកស្រីមួសុខួរលោកម៉ែនសុខាវរិនលោកឡុងរីឡាក់និងឡាក់ទាំងអស់គ្នាសុទ្ធតែមានទោសតែបំផុត20ឆ្នាំទៅ21ឆ្នាំណាអញ្ចឹង មុតចន្ទាបញ្ជាក់ថាទាំងអស់នេះហើយ គឺអ្វីដែលជំរុញឲ្យគណៈបកសង្គ្រោះជាតិត្រូវបានគេរំលាយណាគឺដោយសារតែទង្វើឬត្រូវបានគេរំលាយដោយសារកំហុសរបស់លោកសំរាំងស៊ីទាំងស្រុងឬក៏មនុស្សមន្ត្រីជំនាញរបស់លោកសំរាំងស៊ីទាំងស្រុងជាកម្មជនដែលនៅជុំវិញលោកសំរាំងស៊ីទាំងស្រុងអត់មានពាក់ព័ន្ធជាមួយនឹងលោកកម្មសខាទេ លោកកឹមសុខាគឺជាមនុស្សស្អាតស្អំជាមនុស្សបរិសុទ្ធមិនមានជាបបហេតុដែលធ្វើឲ្យគណៈបកសង្គ្រោះជាតិរលាយនោះទេអានេះអ្វីដែលមុតចន្ទថាបញ្ជាក់ហើយលោកប៉ាសុខឿនសំទោសខ្ញុំសូមកាត់លោកប៉ាសុខឿនតែម្ដងក្នុងចំណុចហ្នឹងមុតចន្ទថានិយាយភ្លេចគិតនៅពេលដែលគេចាប់លោកប្រធានកម្មសខាដំបងហ្នឹង ពេលដែលគេដាក់បន្ទុកក្នុងការចាប់ឃុំខ្លួនលោកកឹមសុខាហ្នឹងគឺគេយកសារសម្លេងអឺយកវីដេអូឃ្លីបឃ្លីបវីដេអូសម្លេង ដែលលោកប្រធានកឹមសុខាលោកទៅទៅជួបបងប្អូន ប្រជាពលរដ្ឋខ្មែរគ្រប់គ្រងនៅប្រទេសអូស្ត្រាលីអូស្ត្រាលីបាទចាចាចាអញ្ចឹងហេតុអីក៏គេថាទៅជាទៅគេចោតមកខាងគេគេចោតថាជាអឺអ្នកក៏អ្នកដែលថាគ្រប់គ្រងខាងសុំកាត់តិច ហើយមួយទៀតអឺមុននឹងលោកប្រធានគាត់លាលែងគឺគាត់បានប្រកល់ជាមុនគេចាប់ហ្នឹងគឺគាត់លោកប្រធានគាត់បានប្រកល់ប្រធានឲ្យទៅលោកកឹមសខាបាត់ទៅហើយអញ្ចឹងគាត់ថាចាប់វាអត់មានពាក់ព័ន្ធជាមួយលោកប្រធានពីព្រោះគាត់បានលាលែងគាត់ប្រកល់ប្រធានឲ្យលោកកឹមសខាហើយអញ្ចឹងហើយបានគេចុកផ្លេះយកអាវីដេអូឃ្លីបដែលលោកកឹមសខានិយាយជាសាធារណៈអូស្ត្រាលីហ្នឹងមកធ្វើជាបញ្ហាដើម្បីចាប់លោកកឹមសខាហ្នឹងចុះហេតុអីបានជាមុតចន្ទថាហ្នឹងណាបែសំណុំរឿង យកមកឲ្យអ្នកលោកសាំងអាស៊ីដូចជាមិនសមលោកសុខឿនចាកន្លែងខ្ញុំចង់បញ្ជាក់ថានេះជាសេណារីយ៉ូដែលគេត្រៀមនឹងលើកលែងទោសឲ្យលោកកឹមសុខាហើយមួយទៀតគេចង់បញ្ជាក់ថាពេលដែលលោកកឹមសុខាដោះលែងទៅគេក៏មានទោសក៏គេស្លាប់របបរបស់គេហើយមួយទៀត គេក៏មិនផ្ដល់សុពលភាពទៅឲ្យគណៈបកសង្គមជាតិវិញដែរហើយបើគេមិនផ្ដល់ឲ្យមានន័យថាលោកប្រធានសំរងស៊ីនិងអ្នកដឹកនាំផ្សេងផ្សេងទៀតក៏មិនមានសិទ្ធិធ្វើនយោបាយដែរហើយគេចង់បញ្ជាក់ចំហគេថាគេធ្វើនឹងត្រឹមត្រូវចង់សហរដ្ឋអាមេរិកចង់ EU ដាក់ទណ្ឌកម្មគេចង់ដក GSP ចង់ដក EBA ក៏គេអត់ខ្វល់ពីព្រោះគេធ្វើត្រូវណាពីព្រោះកំហុសទាំងអស់ហ្នឹងគឺសំរងស៊ីនិងមនុស្សជុំវិញសំរងស៊ីជាដាក់បកកឡើង ហើយកម្មសខាអត់មានត្រូវបានបង្កទេដូច្នេះគេត្រូវដោះលែងហើយឲ្យចូលរួមក្នុងជីវភាពនយោបាយដើម្បីប្រគួតប្រជែងឡើងវិញណាហើយគេខ្ញុំជឿថាលទ្ធផលគឺនឹងឃើញច្បាស់នៅពេលដែលហ៊ុនសែនចាំមើលសន្ទុះគណៈបកប្រឆាំងមួយដែលកំពុងតែកើតឡើងនៅប្រទេសកម្ពុជាណាគឺគណៈបកភ្លើងទៀន ដែលគណៈបកនេះកំពុងតែធ្វើសកម្មភាពអញ្ចឹងហ៊ុនសែននឹងមើលថាតើគណៈបកភ្លើងទៀនដែលកើតមាននៅក្នុងប្រទេសកម្ពុជានឹងមានការគ្រប់គ្រងខ្លាំងដែរឬទេតើកម្លាំងនៅធ្លាប់គ្រប់គ្រងលោកសំរាំងស៊ីកម្លាំងគ្រប់ធ្លាប់គ្រប់គ្រងគណៈបកសង្គ្រោះជាតិធ្លាប់គ្រប់គ្រងគណៈបកសិទ្ធិមនុស្សនឹងទៅប្រមូលផ្ដុំគ្នានៅគណៈបកភ្លើងទៀនដែរឬទេបើមិនជាពួកគេទៅប្រមូលផ្ដុំហើយទៅគ្រប់គ្រងណា អញ្ចឹងហ៊ុនសែនចង់មិនចង់ត្រូវដោះលែងលោកកឹមសុខាឲ្យទៅចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតគុំសង្កាត់នឹងបើសិនជាមើលទៅអត់មានសន្ទុះទេហ៊ុនសែននឹងរៀបចំអានឹងទុកលោកកឹមសុខារហូតទៅដល់មុនបោះឆ្នោត2023បោះឆ្នោតជាតិឬបើមើលទៅថាឃើញបោះឆ្នោតគុំសង្កាត់បើគណៈបកភ្លើងទៀនដែលជាគណៈបកប្រឆាំងមួយរាល់ថ្ងៃដែល យើងឃើញថាត្រូវបានរៀបចំឡើងក៏គ្រឹកគ្រេងហ្នឹងអឺមានសន្ទុះខ្លាំងហើយបោះឆ្នោតទៅបានកៅអីតិចតួចត្រឹមកៅអីគុំសង្កាត់ណាដល់តិចតួចបំផុតអញ្ចឹងហ៊ុនសែនគាត់ខ្វល់ទេអញ្ចឹងគាត់ក៏មិនបាច់លេងកម្មសកាដែរគាត់នឹងទុកលោកកម្មសការហូតទៅដល់បោះឆ្នោតជាតិ2023រួចបានគាត់ប្រឡែកឲ្យ កឹមសុខាមានសេរីភាពហើយពេលហ្នឹងគាត់អាចដាក់ហ៊ុនម៉ាណែតដាក់អីដើម្បីឲ្យបន្តតំណែងរៀបចំពង្រឹងកម្លាំងអីរួចរាល់ហើយអាហ្នឹងពេលហ្នឹងគឺថាអាចសង្គ្រោះជាតិបែកបាក់គ្នាទាំងស្រុងក៏ថាបានឬក៏នៅបន្តជាមួយគ្នាទៀតយ៉ាងម៉េចក៏យើងមិនបានដែរដូច្នេះគឺអាទាំងអស់ហ្នឹងគឺយើងមើលអំពីលទ្ធភាពហ្នឹងហើយអ្វីដែលខ្ញុំកត់សម្គាល់ខ្ញុំចង់ត្រឡប់មកវិញគឺថាការដែល មុតចន្ទានិយាយបែបនេះគឺវាជាការដើរតាមសេណារីយ៉ូរបស់គណៈបកប្រជាជន100%អត់មានអីដែលយើងអឺមើលទៅពិបាកយល់ទេហើយយើងដឹងដែរទៅចោទលោកប្រធានសំរាំងស៊ីយ៉ាងម៉េចបើលោកប្រធានសំរាំងស៊ីគាត់បានលៀនលែងតំណែងពីប្រធានគណៈបកសង្គ្រោះជាតិតាំងពីថ្ងៃទី11ខែកុម្ភៈណាឆ្នាំ2017ម្លេះឃើញទេគាត់លៀនលែងមុន ឃើញទេពេលដែលគេចោទគាត់រឿងគាត់និយាយលោកអំពីឃាតកម្មលោកប្រធានកម្មលោកអដែងបណ្ឌិតកែមលីពេលនោះគាត់ទៅប្រទេសកូរ៉េហើយគាត់និយាយថាអឺរាជការឬហៅថារដ្ឋបាលលោកហ៊ុនសែនគឺនៅពីក្រោយនៃការសម្លាប់ លោកបណ្ឌិតកែមលីហើយការសម្លាប់នោះគឺរៀបចំជាប្រព័ន្ធដោយមានការត្រួតត្រងពីស្ថាប័នរដ្ឋឬអ្នកមានអំណាច អាគាត់និយាយហ្នឹងបែរជារបស់ហ៊ុនសែនប៉ុណ្ណឹងហើយគាត់ក៏ពេលហ្នឹងគាត់ទៅប្រទេសកូរ៉េរួចមកក៏គាត់អត់ត្រឡប់មកវិញគាត់ក៏ពោះមកបារាំងហើយគេក៏រៀបចំបណ្ដឹងហ្នឹងអំពីបទបរាហាគេ លោកវិធានគាត់ខ្លាចដោយសារមានច្បាប់រំលាយគណៈបកប្រសិនបើប្រធានបកនឹងមានទោសអក្រិតគាត់ក៏លាលែងចេញពីប្រធានបក លែងលាលែងពីតំណែងប្រធានបកនៅថ្ងៃទី11ខែកុម្ភៈឆ្នាំ2017បាទអញ្ចឹងគាត់មានគោលបំណងមួយចង់រក្សាគណៈបកពេលនោះលោកប្រធានកម្មសាខាគាត់ឡើងជាប្រធានបកណាតាំងពីខែកុម្ភៈណាឆ្នាំ2017មកម្លេះលោកប្រធានសំរងស៊ី កាលហ្នឹងគាត់មិនមែនត្រឹមតែលេងរៀបលេងពីប្រធានបកទេគាត់រៀបលេងតាំងពីសមាជិកគណៈបកទៅទៀតណាជាបុគ្គលធម្មតាណាអត់មានអីទាំងអស់តាក់ទងជាមួយនឹងសង្គ្រោះជាតិឃើញទេអញ្ចឹងស្រាប់តែមកដល់ថ្ងៃទី2កញ្ញា គេចាប់លោកកឹមសខាចោតអំពីបទក្បត់ជាតិរួមដៃជាមួយបរទេសរំលំព្រោះរំលំរដ្ឋាភិបាលក្នុងប្រទេស ហើយអ្នកដែលប្តឹងដំបូងគឺពីរអ្នកអ្នកដែលរៀបចំបណ្ដឹងគឺពេជ្រស្រស់ហើយនឹងស្ដេចក្រមព្រះគណៈបកពីរនេះជាអ្នកដាក់បណ្ដឹងទៅក្រសួងមហាផ្ទៃហើយក្រសួងមហាផ្ទៃបានរៀបចំបណ្ដឹងនឹងទៅតុលាការអញ្ចឹងយើងមើលហេតុផលទៅដល់ពេលហើយគេរំលាយគណៈបកយើង គេសម្រេចក្រោយពីចាប់លោកកឹមសខាថ្ងៃទី2ខែកញ្ញាឆ្នាំ2017អំពីទូបតជាតិរួមគំនិតជាមួយបរទេស ក្រោយមកនៅខែវិច្ឆិកាថ្ងៃទី16តុលាការកំពូលក្រុងភ្នំពេញបានសម្រេចរំលាយគណៈបកសង្គ្រោះជាតិឃើញទេអញ្ចឹងឯពេលនោះគេតុលាការក្រុងភ្នំពេញអត់ទាន់កាត់ទោសលោកប្រធានសំណាក់រាំងស៊ីនៅឡើយទេអត់ទាន់នៅឡើយសម្បីតែទោសដែលគេចោទថាញុះញង់ហ្នឹងក៏អត់ទាន់កាត់ទោសផងទោសគាត់ហ្នឹងគេទៅកាត់ប្រមូលសរុបគ្នាប្រហែលឆ្នាំ2020 2021នេះគេទៅកាត់សរុបមករហូតដល់ឥឡូវនេះទេ ណាពីមុនហ្នឹងអត់មានកាត់ទេហើយអញ្ចឹងបើយើងគិតមើលហេតុអីបានជាថាអញ្ចឹងដោយឡែកយើងមើលទៅកលេសទៅមើលអឺដែងដេកាសម្រាប់ណាសារព្រមសម្រាប់របស់តឡាការកពូល របបក្រុងភ្នំពេញវិញតែអ្វីដែលខ្ញុំក៏សម្គាល់គឺមូលហេតុដែលគេរំលាយគណៈបកសង្គ្រោះជាតិអាចទៅលើមូលដ្ឋានមួយចំនួនទី1គឺសារ របស់ លោកកឹមសុខាណាសារសម្លេងរបស់លោកកឹមសុខាធ្វើនៅប្រទេសអូស្ត្រាលីហើយនឹងនៅសហរដ្ឋអាមេរិកធ្វើនៅអូស្ត្រាលី មានវីដេអូពីរคลิปនិងសហរដ្ឋអាមេរិកមានមួយคลิปគឺសារសម្លេងហ្នឹងនៅក្នុងសារសម្លេងហ្នឹងគេដកស្រង់អត្ថន័យនៃចំណុចសំខាន់សំខាន់មានដូចតទៅទី1គាត់បញ្ជាក់ថា គេប្រាប់គាត់ឲ្យ ទៅធ្វើអង្គការបើសិនជាចង់ផ្លាស់ប្ដូរនៅកម្ពុជាណាដើរបង្រៀនប្រជាពលរដ្ឋសិនទី2គេជួយលុយណាទី3ក្រោយពីនឹងហើយឲ្យគាត់មកធ្វើនយោបាយដើម្បីធ្វើការផ្លាស់ប្ដូរហើយក្រៅពីនឹងគាត់បញ្ជាក់ទៀតថាគេមិនត្រឹមតែជួយលុយទេគេជួយទាំងសរសេរគម្រោងគោលនយោបាយផ្សេងផ្សេងជួយដល់គណៈបកសង្គ្រោះជាតិទៅទៀត ណាគាត់អួតអាងអាហ្នឹងអឺជាសាធារណៈហើយបកវិជាជនយកអាហ្នឹងធ្វើជាជាលេសណាក៏ប៉ុន្តែយើងគិតថាអ្វីដែលគាត់និយាយវាអត់មានខុសទេធ្វើគាត់តែជាការអួតអាងឬសង្កើអីយ៉ាងម៉េចយើងស្ដាប់ទៅប៉ុន្តែវាមិនមែនជាទូក្បត់ជាតិมันមានទូរហូតទៅដល់ចោទថារួមដៃជាមួយបរទេសឬហៅថាធ្វើបដិវត្តពណ៌បំផ្លាញរដ្ឋាភិបាលក្បត់ជាតិ រំលំរដ្ឋាភិបាលស្របច្បាប់អីយ៉ាងម៉េចមិនគឺវាមិនដល់ថ្នាក់ហ្នឹងទេពីព្រោះដូចយើងដឹងហើយមិនថាអង្គការលោកកឹមសុខាអង្គការសិទ្ធិមនុស្សអង្គការបរិស្ថានអង្គការកុមារអង្គការមនុស្សចាស់អង្គការកីឡាអង្គការវប្បធម៌សិល្បៈអង្គការស្អីសូម្បីតែរដ្ឋាភិបាលនៅកម្ពុជាក៏រស់ដោយសារស្នើសុំលុយពីបរទេសដែរបើអត់មានលុយបរទេសគឺយើងមិនអាចធ្វើអីបានទាំងអស់ណាពីព្រោះ រដ្ឋាភិបាលស្រុកខ្មែរកំថាឡើយមានគណិតមានទស្សនវិស័យឬក៏អនុម័តកញ្ចប់ថវិកាសម្រាប់ជួយដល់អង្គការក្នុងស្រុកដើម្បីធ្វើសកម្មភាពជួយប្រជាពលរដ្ឋជួយនៅសកម្មភាពឲ្យអង្គការឯករាជ្យអង្គការក្រៅរដ្ឋាភិបាលបំពេញតួនាទីនៅចន្លោះខ្វះខាតរបស់រដ្ឋាភិបាលខ្លួនណាអត់មានទេសំបីតាលុយសម្រាប់រស់ខ្លួនឯងហ្នឹងក៏គ្មានដែរ ដូច្នេះយើងមិនបាច់ឆ្ងល់ទេអញ្ចឹងការទទួលជំនួយពីបរទេសយកមកវឹកហាត់វឹករៀនអត់មានអីខុសទេមួយទៀតយើងគិតថាមិនត្រឹមតែអង្គការទេហើយអង្គការយើងអង្គការសិទ្ធិមនុស្សគឺយើងត្រូវតែបង្រៀនមនុស្សអំពីការយល់ដឹងអំពីសិទ្ធិសិទ្ធិរបស់ខ្លួនក្នុងការចូលរួមសង្គមការធ្វើការតស៊ូមតិដើម្បីការពារផលប្រយោជន៍របស់ខ្លួនដើម្បីទាមទារផលប្រយោជន៍របស់ខ្លួនពីមន្ត្រីរាជការពីគណៈបកដែលជាប់ឆ្នោតដែលយើងបោះឆ្នោតឲ្យ តាមឲ្យគោរពសន្យារបស់ខ្លួនដែលបានសន្យាពីធ្វើការបោះឆ្នោតដាក់លក្ខអាហ្នឹងអត់មានអីខុសទេហើយការតវ៉ាទោះបីរដ្ឋាភិបាលនឹងខុសឬត្រូវបើរដ្ឋាភិបាលរំពេញទួលនីតិយើងត្រូវមានផែនការតវ៉ាតវ៉ាជាញត្តិតវ៉ាជាលិខិតធ្វើអានឹងមិនហើយយើងត្រូវប្រមូលផ្ដុំគ្នាតស៊ូធ្វើជាកោតកម្មឬក៏ធ្វើជាបាតកម្មទៅតាមដំណាក់កាលមួយមួយអានឹងជាសិទ្ធិស្របច្បាប់អត់មានអីខុសទេ ហើយអស់ហ្នឹងវាធ្វើឲ្យប្រទេសយើងឬសង្គមរបស់យើងនឹងជិះបាននៅការបង្ហូរឈាមគ្នានិងកាប់សម្រាប់គ្នាហើយយើងដោះស្រាយតាមរបៀបហ្នឹងអញ្ចឹងគឺអត់មានអីខុសទេណាគឺវាជារឿងមួយត្រឹមត្រូវដែលយើងគួរអបអរសាទរហើយដូច្នេះយើងឃើញថាបទចោលទាំងអស់ហ្នឹងគឺវាអត់ត្រឹមត្រូវទាំងអស់ដែលយើងមិនអាចទទួលយកបានក៏ប៉ុន្តែរបស់ក្រុងភ្នំពេញគេនៅតែចោលអានឹងហើយយកទៅ ជាធ្វើជាចាត់ហើយកនៅក្នុងការរំលាយគណៈបកសង្គ្រោះជាតិអញ្ចឹងបងប្អូនអាចយល់ឃើញបានថាអ្វីដែលមុនចន្ទាបានចោទប្រកាន់អំពីឬបានចោទប្រកាន់ឬក៏បានលើកឡើងអំពីមូលហេតុនៃការរំលាយគណៈបកសង្គ្រោះជាតិគឺវាផ្ទុយស្រឡះពីសារក្រមសម្រេចរបស់តុលាការនៃរបបប្រពៃពេញដែលបានចោទប្រកាន់អឺមកលើលោកកម្មសខាពលគឺផ្ដោតទៅលើលោកកម្មសខា100%អត់មាន ពាក់ព័ន្ធអត់មានសម្ដៅមកលើលោកវិធានសំរាំងស៊ីឬក៏ថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិផ្សេងទេអត់មានទេគឺបដោតទៅលើលោកកឹមសុខាទាំងស្រុងហើយវាក៏បាទសូមជួយអត់ទេចង់សួរប៉ាសុខឿនណាអ្វីដែលលោកប៉ាសុខឿនបានបកស្រាយមកហ្នឹងវាស្មើនឹងបើយើងយោងតាមអឺដែលការដែលចោតលោកប្រធានកម្មសខាវិការដបងហើយយើងប្រៀបធៀបមកនឹងសំណេររបស់លោកមុតចន្ទថា លេះហើយវាលោកមុតចន្ទាទេវាលួសព្រលឹងមុតចន្ទាបើយោងតាមយើងប្រៀបធៀបណាប្រៀបធៀបនឹងដេកាដេកាដែលកាត់ទោលោកកំសខាហើយនឹងសំណេររបស់មុតចន្ទាយើងមើលឃើញថាមុតចន្ទាកំពុងប្រឆាំងនឹងដេការបស់តឡាការអញ្ចឹងអាចមានទោសលោកលោកសខឿនពួកកំពុងបំភ្លៃបើសិនជាបើសិនជាមានអាណាប្តឹងគឺអាចប្តឹងបាន ចា៎ជាសកម្មជនសង្គ្រោះជាតិមន្ត្រីសង្គ្រោះជាតិបើសិនជាប្តឹងអាចប្តឹងបានអំពីការបំភ្លៃហ្នឹងចា៎អាហ្នឹងគឺអាចប្តឹងបានទី1ទី2បើសិនជា អ្នកគ្រប់គ្រងបកវិជាជនឬមន្ត្រីបកវិជាជនចង់ប្តឹងក៏ប្តឹងបានដែរគេថាយ៉ាងម៉េចគេថាមុតចិនថានិយាយមកក្នុងនំពេញធ្វើឲ្យការនិយាយហ្នឹងវាធ្វើឲ្យខូចមុខមាត់ណាថាធ្វើឲ្យប៉ះពាល់ដល់ហៅថា នីតិរដ្ឋរបស់កម្ពុជាការអនុវត្តច្បាប់ឬថាភាពស្អាតអមរបស់តុលាការកម្ពុជាអាហ្នឹងបើសិនជាប្រទេសកម្ពុជានឹងប្រជាពលរដ្ឋមន្ត្រីរាជការអីគេទាំងអស់ហ្នឹងគេគិតគូរប្រយោជន៍ជាតិហើយប្រទេសនឹងពិតជាមាននីតិរដ្ឋមែនមិនមែនបាយបិណ្ឌបាយបានគិតតែប្រយោជន៍ខ្លួនរួមតែមិនសោះផ្សេងក៏ដោយចង់ផ្សេងផ្សេងដោយចង់អាគេលេងមិនលុកមិនឡច្បាប់អីយ៉ាងម៉េចគាត់ផលអាហ្នឹងអត់មានទេឥឡូវវាទៅអញ្ចឹងហើយគ្មានអាណាគិតរឿងប្រឹងទេប៉ុន្តែបើអាចគឺគេប្រឹងបាន យើងក៏អាចប្តឹងបានដែរបើយើងមិនដឹងជាប្តឹងយ៉ាងម៉េចព្រោះយើងគេប្តឹងទៅក៏វាអត់មានប្រយោជន៍អីដែរប្តឹងមួយចន្ទាគេក៏មកទទួលបើគេប្តឹងយើងហើយបើដាក់ទៅនោះក៏គេអត់កាត់ទោះអីដែរហើយអាហ្នឹងមិនត្រឹមតែមួយចន្ទាទេយើងអាចប្តឹងបានរហូតដល់ការរឹតទៅទៀតពីព្រោះការរឹតជារដ្ឋមន្ត្រីក្រសួងយុតិធម៌បែរជាក្រសួងយុតិធម៌ក្នុងនាមជារដ្ឋមន្ត្រីក្រសួងយុតិធម៌និយាយខុសពីសាលក្រមរបស់អរិយតុលាការកំពូលអត្តន័យខុសគ្នាការរឹតបានបញ្ជាក់ថា ទោសរបស់លោកកឹមសុខាមិនពាក់ព័ន្ធជាមួយនឹងអើទោសការរំលាយគណៈបកសង្គ្រោះជាតិមិនពាក់ព័ន្ធជាមួយនឹងរឿងក្តីលោកកឹមសុខាទេតែពាក់ព័ន្ធជាមួយនឹងលោកសំរាស៊ីនិងសកម្មជនរបស់គណៈបកសង្គ្រោះជាតិណាអាហ្នឹងបានយើងចង់ថាយើងក៏អាចប្រឹងការរឹតបានដែរបើសិនជាសង្គមទៅដឹងហើយលោកលោកប៉ាសុខឿនតឡាការមាន2ទៅដឹងហើយតឡាការមាន2ទៅដឹងហើយ ក៏តែមួយតម្លាការវាមានតែមួយសារបានជាតិមួយវាមានតម្លាការហ្នឹងចុះខ្ញុំឃើញចេញមកពីរចឹងគេលោតម្លាការនៅស្រុកខ្មែរមានតម្លាការពីរហ្នឹងហើយវាយើងអាចនិយាយដែរទី1គេហៅថាអឺតម្លាការកាត់ក្តីអឺនីតិមត់តាមពេលវេលាណាទី2គេហៅថាតុលាការលោកតុលាការនិយាយតាមពេលវេលាណាគេថាតាមនិយាយតាមពេលវេលា នឹងកាត់ក្តីតាមពេលវេលាមិនមែនកាត់ក្តីតាមច្បាប់ទេមិនមែនកាត់ក្តីតាមស្មារតីច្បាប់ហើយក៏មិនមែននិយាយតាមស្មារតីច្បាប់ដែរគេថាទី1លោកតុលាការកាត់ក្តីតាមពេលវេលានិងលោកអរែងតុលាការលោកមន្ត្រីតុលាការគាត់និយាយតាមពេលវេលាដែរពេលវេលារបស់គាត់និយាយអញ្ចឹងដើម្បីការពារផលប្រយោជន៍គាត់គឺត្រូវអញ្ចឹងតាមក្រៅលោកសក្រិននិយាយតាមបញ្ជាតឡាការកាត់ក្តីតាមបញ្ជាចាសន្តិសុខវិញបាទហើយខ្ញុំសួរមួយហ្នឹងហើយ យើងកុំយកសម្ដីមុតចន្ទថាមនុស្សបាត់នយោបាយបាត់សង្គមហ្នឹងនឹងកើតឬកុំជាមកពុតកុំខ្វល់ខ្ញុំបាត់ឲ្យតម្លៃពួកអាឆ្កែនយោបាយហ្នឹងឯងហ្នឹងហើយអ្វីដែលខ្ញុំលោកលោកសៃសុភីប៉ុន្តែចេះអឺមុតចន្ទថាគាត់ជាមន្ត្រីជាន់ខ្ពស់នៃខុទ្ទកាល័យលោកកឹមសុខាហើយសប្តាហ៍ថ្ងៃគាត់ជាប្រធានគណៈបកសង្គមជាតិយើងដឹងមន្ត្រីជាន់ខ្ពស់ នៅក្នុងកម្មវិការឡាយវិធានប័ណ្ណគឺជាគឺជាប្រៃមួយមានថាមានមុខមាត់តំណាងឲ្យលោកកឹមសុខាផ្ទាល់ដូចជាយើងនៅសប្តាហ៍ថ្ងៃគេហៅថាហ៊ុនសែនជានាយករដ្ឋមន្ត្រី នៅក្នុងនោះគឺមានខុទ្ទកាឡាយនាយករដ្ឋមន្ត្រីមួយកន្លែងនេះគឺទទួលបន្ទុកការងារស្អីស្អីទាំងអស់ឯកសារនេះទាំងអស់ជូនឲ្យនាយករដ្ឋមន្ត្រីអញ្ចឹងអានេះគឺការងារនាយករដ្ឋមន្ត្រីទាំងអស់ ណាខ្ញុំយល់ថាមុខចន្ទាហ្នឹងគឺជាអ្នកនាំពាក្យរបស់លោកកឹមសុខាខ្ញុំយល់តែខ្ញុំអត់ឲ្យតម្លៃមនុស្សថោករបៀបហ្នឹងហ្នឹងហើយអ្វីដែលខ្ញុំខ្ញុំចង់សួរសួរថាតើបើលោកកឹមសុខាគាត់អត់គាត់អត់មានទោសមែនព្រោះតឡាការគឺចេញមកថាអឺរឿងទាំងអស់ហ្នឹងអត់មានពាក់ព័ន្ធជាមួយលោកកឹមសុខាទេណាហ្នឹងហើយរឿងគណៈបកសង្ជាតិដែលរំលាយហ្នឹងអញ្ចឹងបើសិនជាគណៈបកអង្គជាតិគេរំលាយអត់មានពាក់ព័ន្ធជាមួយលោកកឹមសុខាតើលោកកឹមសុខា អាចប្រកុលប្រធានហ្នឹងឲ្យលោកសំរងស៊ីបានដែរទេ អាចប្រកល់ប្រធានឲ្យត្រឡប់មកវិញបានទេអឺខ្ញុំជឿថាលោកកឹមសុខាគាត់មិនឲ្យទេហើយជាការពិតខ្ញុំគិតថាគាត់មិនមានអឺសេចក្តីក្លាហានក្នុងការលាលែងចេញពីប្រធានបកហើយប្រកាសផ្ដល់អានឹងទៅឲ្យខ្ញុំចិត្តយកទៅដេកអោបនៅក្នុងគុកមិនធម្មតាណាស្រឡាញ់មិនធម្មតាអានឹងប៉ុន្តែអ្វីដែលយើងចង់និយាយនៅថ្ងៃនេះក្រៅពីយើងបកស្រាយជូនពលរដ្ឋ យើងក៏ចង់សួរទៅលោកប្រធានកម្មសភាដែរលោកកម្មសភាដែលនៅតាំងខ្លួនជាប្រធានគណៈបកសង្គ្រោះជាតិរបស់យើងគ្រប់គ្នាហើយយើងគ្រប់គ្នាខំធ្វើការងារគ្រប់គ្នាជាគណៈបកសង្គ្រោះជាតិទេយើងមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការសួរលោកកម្មសខាឲ្យបកស្រាយចំពោះយើងថាតើហេតុអីបានជាមុតចន្ទាដែលជាមន្ត្រីជាន់ខ្ពស់គាត់កាឡៃរបស់គាត់ផ្ទាល់ឬថាលេខាគាត់ផ្ទាល់និយាយភាសាបែបនេះតែផ្ទុយទៅនឹង ស្មារតីនៃតុលាការតេឡេដែលចោទប្រកាន់មានភ័ស្តុតាងសពបែបយ៉ាងយកមកបំភ្លៃការពិតហើយក្នុងន័យយុះញងនិងបំបែកបំបាក់កម្លាំងសាមគ្គីរបស់គណៈបកសង្គ្រោះជាតិតើអ្វីដែលមុតចន្ទានិយាយលោកកឹមសកាត្រូវបកស្រាយយ៉ាងម៉េចជាមួយយើងបើសិនជាមុតចន្ទានិយាយមុតចន្ទា មិនធ្វើតាមបញ្ជារបស់គាត់មិនស្ដាប់តាមគាត់មិនមែនជាគំនិតរបស់គាត់គាត់ត្រូវតែដកមុតចន្ទាចេញដេញមុតចន្ទាចោលទៅមិនត្រូវឲ្យនៅក្នុងបកមិនត្រូវឲ្យមកដើរក្បែរមិនត្រូវឲ្យមកហែហោមមិនត្រូវឲ្យតាំងខ្លួនជាមន្ត្រីជាន់ខ្ពស់នៃអកតកាល័យដែលប្រធានគណៈបកសង្គ្រោះជាតិទេយើងអត់ត្រូវការមនុស្សបែបនឹងមកធ្វើការនៅក្នុងគណៈបកសង្គ្រោះជាតិទេហើយយើងក៏ចង់សួរដែរថា នៅក្នុងអន្តរការនេះក៏ដោយខ្ញុំធ្លាប់បានបញ្ជាក់ថាគណៈបកសង្គ្រោះជាតិអ្វីត្បិតតែការិយាល័យរបស់យើងស្ថាប័នរបស់យើងនៅក្នុងប្រទេសត្រូវបានរំលាយមែនក៏ប៉ុន្តែគណៈបកសង្គ្រោះជាតិនៅតែប្រកាន់គោលការណ៍លទ្ធិប្រជាធិបតេយ្យគោលការណ៍អឺគោរពសិទ្ធិគ្នាទៅវិញទៅមកនៅក្នុងការជ្រើសរើសមន្ត្រីក្នុងការតែងតាំងមន្ត្រីធ្វើការតាមស្ថាប័នទាំងក្នុងនិងក្រៅប្រទេសគឺយើងតែង ប្រជុំគ្នារៀបចំការបោះឆ្នោតគឺដោយតាមបែបប្រតិបជាធិបតេយ្យទាំងអស់សូម្បីតែរយៈនៅក្នុងប្រទេសទោះបីជាយើងមិនអាចរៀបចំកិច្ចប្រជុំតាម Skype ឬតាមអីទោះបីជាត្រូវការតែងតាំងថ្នាក់ដឹកនាំនៅក្នុងប្រទេសដោយវិធីណាធ្វើបំពេញទួនាទីសម្ងាត់បែបណាដើម្បីពង្រឹងកម្លាំងបន្តសុពលភាពការងារយ៉ាងម៉េចក៏ថ្នាក់ដឹកនាំសង្គ្រោះជាតិមានការសុំយោបល់ជូនដំណឹងនិងប្រយោបល់ ពិភាក្សាសុំយោបល់ជាសម្ងាត់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំផ្សេងផ្សេងទៀតដែរចុះមុតចន្ទថាតើមុតចន្ទថាឡើងមកធ្វើជាមន្ត្រីគណៈកាឡាយលោកកឹមសុខាអ្នកណាជាអ្នកតែងតាំងហើយលោកកឹមសុខាតែងតាំងនៅពេលណាហើយបើតែងតាំងមែនហើយនិយាយខុសពីគោលការណ៍របស់គណៈបកសង្គ្រោះជាតិវាយប្រហារលោកវិធានសំរាំងស៊ីដែលជាសមាជិកស្ថាបនិកដ៏សំខាន់ម្នាក់ ដែលជាដួងប្រលឹងម្នាក់នៅក្នុងគណៈបក្សសង្គ្រោះជាតិតើយើងអាចទទួលយកបានទេក្នុងនាមយើងជាអ្នកគ្រប់គ្រងរាប់លួនលានអ្នកទូទាំងប្រទេសនេះតើយើងអាចទទួលយកមុខចន្ទាបានទេតើយើងអាចនៅទទួលយកលោកកឹមសុខាជាប្រធានបកបានទេតើលោកកឹមសុខាគាត់នៅមានតម្លៃសម្រាប់ឲ្យយើងគ្រប់គ្នាគ្រប់ថាគាត់ជាស្មារតីនៃការបង្រួបបង្រួមជាតិស្មារតីនៃគណៈនៃដួងព្រលឹងរបស់សង្គមជាតិបានទៀតដែរទេអានោះយើងស្រេចកាត់ សម្រាប់ខ្ញុំលោកប៉ាសុខឿនខ្ញុំនៅតែមិនអស់ចិត្តតាក់ទងនឹងសំណេររបស់ថាមិនឲ្យតម្លៃក៏ដូចជាយើង មានចំណាប់អារម្មណ៍ដែរនៅសំណេររបស់មុតមុតចន្ទាខ្ញុំឃើញមុតចន្ទាប្រហែលជាខាងរបស់ក្រុងភ្នំពេញគេបើកដៃឲ្យឬក៏យ៉ាងម៉េចនោះខ្ញុំមិនដឹងទេណាមិនមែនជាការចោទឬពណ៌ទេប៉ុន្តែមិនជាការចោទទេអឺលោកស្រីធីតាខ្ញុំសូមទូសុំការតិច បើយើងមើលមុនចន្ទាប្រវត្តិនយោបាយមនុស្សនេះมันស្អាតស្អំទេហើយក៏មិនមែនជាមនុស្សស្មោះត្រង់ដែរមនុស្សនេះទៅបកណាគឺរលាយបកនឹងមនុស្សនេះគេហៅថាមនុស្សលេមលើម មនុស្សដែលស្រុកមកចង្រៃនិយាយទៅគឺថាមនុស្សលេមលើមស្វែងរកប្រយោជន៍អែបអបមនុស្សមិនគិតពីរឿងជាតិទេមិនគិតប្រយោជន៍ត្រង់មិនគិតផលប្រយោជន៍ទេ គឺជាភាសានិយមជានិយមហើយគេហៅថាមនុស្សដែលមានចរិតរពីហើមក្លៀករឹកមានតអញមានតដៃគឺថាមិនអាចទេចាមិនអាចទេបងប្អូនមើលទៅនៅក្នុងសកម្មភាពរបស់គាត់តាំងពីដើមមករហូតមកដល់ពេលនេះតើមុតចន្ទាទៅធ្វើការអីជាមួយគេកើតគឺឃើញការពីមុនខ្ញុំឆ្ងល់ពេលដែលស្រាប់តែឃើញរឿងក្តី ឃើញមុតចន្ទាមកដើរជាមួយនឹងលោកកម្មសុខាហើយមានមនុស្សថ្មីថ្មីផ្សេងទៀតនៅតែមុតចន្ទាដដែលប៉ុន្តែពីមុនយើងឃើញកាលឆ្នាំ2021ណាយើងឃើញមុតចន្ទាទៅបង្កើតគណៈបកនេះគណៈបកនោះជាពិសេសទៅជាមួយនឹងយ៉ែមពុញរិទ្ធក៏ប៉ុន្តែចូលអត់ចោះព្រោះយ៉ែមពុញរិទ្ធគាត់មានមនុស្សម្នាក់ដែលគាត់កាត់អំបដិបដាលដើរតាមគាត់គឺការជាមួយគាត់ណា មុខចន្ទានេះទៅចង់ធ្វើធំដែរប៉ុន្តែប៉ែងទៅធ្វើធំជាមួយនឹងយ៉ែបុញ្ញរិទ្ធវាអត់បានព្រោះយ៉ែបុញ្ញរិទ្ធរិទ្ធគាត់ក៏ជាមនុស្សដែលហើមឃ្លៀកដែរដូច្នេះមនុស្សហើមឃ្លៀកនឹងហើមឃ្លៀកមិនអាចទៅតារាធ្វើធំលើតារាបានទេអមុតចន្ទាចង់ចាត់ដែលមនុស្សចំណិតរបស់លោកយ៉ែបុញ្ញរិទ្ធចេញកំចាត់អត់បានព្រោះលោកបញ្ញរិទ្ធគេអត់ឲ្យតម្លៃមុតចន្ទា គេអត់ស្ដាប់មុនចន្ទាអញ្ចឹងមិនដឹងទៅឯណាហើយខ្លួនមុតចន្ទាខ្ញុំចង់បញ្ជាក់ថាមុតចន្ទានេះគ្មានសមត្ថភាពគ្មានមានថាគ្មានតម្លៃគ្មានគុណតម្លៃអីបកស្រាយមនុស្សបដាញក៏ក្រុមឲ្យមកគាំទ្រខ្លួនទេមនុស្សមានតែវត្តហើយនឹងអឺការវុតក្រាបដើម្បីបានអំណាចតំណែងមុនស័កមុខមាត់តែប៉ុណ្្នឹងទេ រឿងកសាងកម្លាំងមានស្នូលអីណាឲ្យគេមកគ្រប់គ្រងខ្លួនដើម្បីឲ្យខ្លាយទៅជាថាបុគ្គលក្នុងកំណើនគឺអត់មានអញ្ចឹងឈរជើងអត់ដឹងអញ្ចឹងគាត់ត្រូវតែរត់មកកម្មការវិញទៅគាត់មានក្នុងទូទួមានកសែតគេចុះផ្សាយទៅនិយាយទៅដើម្បីពួកបកប្រជាជនគេមើលឃើញគុណសម្បត្តិអីចឹងទៅគាត់អាចមានលុយមានកាក់អីចាយបាយចឹងឯហូបរស៊ីនេះរស៊ីនោះអាចពឹងពាក់គេអីចឹងទៅក៏គាត់អាចចឹងទៅ អានោះគឺមានតែប៉ុណ្្នឹងទេហើយបើចង់នេះថ្ងៃណាមួយប្រខ្ញុំមិនខ្ញុំក៏ចង់បញ្ជាក់ថា តាមប្រទេសខ្ញុំមិនចង់លើកឈ្មោះមុតចន្ទាយកមកនិយាយទេដល់ខ្ញុំគិតថា តាំងពីដើមមក ខ្ញុំមិនដែលតែបង្ហាញសម្ដានថោកមនុស្សហ្នឹងលោកខាសគឺតែតែបង្ហាញមហាជនបានឃើញថាមនុស្សហ្នឹងមានសម្ដានថោកក្នុងកម្រិតណាអឺ បើយើងនិយាយទៅថាពេលដែលមនុស្សនឹងមិនថ្លៃធ្នូហើយយើងទៅប៉ះពាល់ជាមួយក៏ធ្វើឲ្យយើងមានភាពមិនថ្លៃធ្នូជាមួយដែរក៏ប៉ុន្តែខ្ញុំគិតថាហើយហើយយើងលៀបអកលអីតានៅពេលនេះគឺទោះបីមានក្នុងលក្ខខណ្ឌណាក៏ដោយក៏ខ្ញុំត្រូវតែបញ្ជាក់ជូនបងប្អូនហើយបើយើងមិននិយាយសោះបងប្អូនមានការយល់ច្រឡំហើយអ្វីដែលសំខាន់គឺយើងចង់ទាមទារឲ្យលោកកឹមសកាធ្វើការបកស្រាយអំពីសមាជិកភាពរបស់ មុតចន្ទាហើយជាពិសេសគឺអ្វីដែលមុតចន្ទាបានសរសេរហ្នឹងតើចេញពីកំណត់លោកកឹមសុខាដែរទេបើសិនជាកំណត់នឹងចេញពីលោកកឹមសុខាមែនហើយលោកកឹមសុខាគាត់គ្រប់គ្រងកំណត់នឹងខ្ញុំចង់បញ្ជាក់ថាខ្ញុំនិយាយថាមិនត្រឹមតែខ្ញុំទេបងប្អូនទាំងអស់នឹងនិយាយថាលោកកឹមសុខាគ្មានតម្លៃអីមកដឹកនាំគណៈបកសង្គមជាតិទេអាហ្នឹងគឺយើងចង់បញ្ជាក់អញ្ចឹង ហើយបើសិនជាគាត់គ្រប់គ្រងខ្លួនឯងឯពេលហ្នឹងបើសិនជាចំណិតលោកកឹមសខាមែនគាត់ជីគាត់មិនជីលំគាត់ជីរំដៅស្មើនឹងជីរំដៅកប់ខ្លួនឯងជាការពិតហើយបើសិនជាគាត់មិនគ្រប់គ្រងកម្រិតមុតចិនថាគាត់ត្រូវតែមានដំណោះស្រាយឬការឆ្លើយតបដ៏សមរម្យសម្រាប់ពួកយើងគឺបណ្ដេញមុតចិនថាចេញហើយដកលុបសារចោលហើយគាត់ត្រូវតែប្រកាសជំហរឲ្យបានត្រឹមត្រូវជាមួយយើងទាំងអស់គ្នា អាហ្នឹងគឺជារឿងសំខាន់តាមពិតទៅដូចខ្ញុំបញ្ជាក់អញ្ចឹងគឺថាខ្ញុំមិនចង់លើកទេឈ្មោះហ្នឹងបងប្អូនមើលទៅមិនមែនខ្ញុំលើកកំកើងខ្លួនឯងឬយ៉ាងម៉េចទេតែខ្ញុំមិនដែលសរសេរអំពីឈ្មោះមុតចន្ទថាខ្ញុំមិនដែលផុសរឿងអីមុតចន្ទថាទេមិនដែលទេសំបីតែបងប្អូនថ្នាក់ដឹកនាំយើងខ្លះយកមកនិយាយយកផុសខ្ញុំមិនដែលទេដោយសារខ្ញុំគិតថាមនុស្សហ្នឹងខ្ញុំមិនឲ្យតម្លៃពីព្រោះអតីតភាពការងាររបស់ខ្លួនគឺជាមនុស្សដែលលេបលើមមិនគោរពឧត្តមគតិ ជាមនុស្សដែលទៅទីណារលាយទីនឹងជាមនុស្សដែលចេះត្រឹមតែលុតក្រាបដើម្បីអំណាចបុណ្យស័ក្តិគឺមិនត្រូវធៀបជាមួយខ្ញុំទេគឺមិនត្រូវធៀបជាមួយខ្ញុំទេក៏ប៉ុន្តែខ្ញុំត្រូវតែនិយាយនៅពេលនេះដោយសារវាជាកត្តាមួយសំខាន់ពីព្រោះបើយើងអត់និយាយវាធ្វើឲ្យប៉ះពាល់ណារឿងប៉ັດជាភាសាគឺរឿងខ្មៅទៅជាសរឿងសទៅជាខ្មៅហើយយើងមិនអាចទុកឲ្យមនុស្សអាក្រក់បែបនេះធ្វើព្យុះធ្វើភ្លៀងដើម្បីបំផ្លាញនៅទិសដៅរបស់យើង កិច្ចការធំធំរបស់យើងសម្រាប់ប្រទេសជាតិបានទេយើងត្រូវតែឲ្យពលរដ្ឋដឹងអំពីគុពុតក្បត់អំពីចរិតរបស់មនុស្សប្រភេទនេះហើយជាពិសេសគឺយើងចង់សង្កត់ទៅលោកកឹមសុខាដែលជាអ្នកទទួលខុសត្រូវជាមេផ្ទាល់របស់មុតចន្ទថាឲ្យគាត់ត្រូវតែឆ្លើយតបនិងបកស្រាយឲ្យយើងឲ្យបានច្បាស់ចំពោះរឿងនេះបាទចាអរគុណច្រើនលោកប៉ាសុខឿនដែលបានបកស្រាយយ៉ាងក្បោះក្បាយឲ្យលំអិតទៅទៅលើហេតុការណ៍កំពុងកើតឡើងហើយនឹងតិចម៉ៃក្មេក បានបានតាំងខ្ញុំចេះតាមដាននយោបាយមកមិនមែនត្រឹមតាមុតចន្ទាកញ្ជះថោកទីបសម្រាប់នយោបាយហ្នឹងទេគឺអ្នកជុំនៅជុំវិញលោកគឹមសុខាហ្នឹងគឺសិតតែមានគំនិតវាយប្រហារលោកសំរងស៊ីរហូតតែគាត់អាចដើរជាមួយលោកគឹមសុខាបានតើទាំងអស់ហ្នឹងគ្នាគាត់ដែលជុំជុំវិញលោកគឹមសុខាហ្នឹងអនុញ្ញាតឲ្យមកវាយប្រហារលោកសំរងស៊ីយកកំហុសដាក់ឲ្យគាត់ជាគំនិតរបស់គឹមសុខាឬក៏ជាគំនិតអ្នកអ្នកទាំងអស់ហ្នឹងខ្ញុំមិនដឹងទេណា តែបើសិនជាគណិតរបស់លោកកឹមសុខាគាត់ចង់បំបែកខ្លួនឧទាហរណ៍បើគាត់ចង់បែកចេញពីសង្គ្រោះជាតិណាគាត់មានសលេង3សលេងឯងហើយគាត់ចង់ណាគាត់ចង់បំបែកខ្លួនទៅតើពួកយើងគិតយ៉ាងម៉េចយើងឲ្យគាត់ទៅតែ3ក្អី3សម្លេងគាត់ទៅចាប់បានហ្នឹងទៅឬក៏ណាឲ្យគាត់ទៅមកខ្លួនព្រោះអីអមសង្គ្រោះជាតិមានសំងស៊ីមានលោកកឹមសុខាហើយលោកកឹមសុខាបានឈ្មោះបោះសម្លេងពលរដ្ឋគ្រប់គ្រងទាំងពីខ្ញុំក៏ដោយដោយសារតែគាត់មានឈ្មោះសំស៊ីកឹមសុខាគឺជាមនុស្សតែមួយក្នុងសង្គ្រោះជាតិ តែគាត់មានគំនិតចង់ពលរក្សាម៉ាស៊ីចោលតើពលរដ្ឋដែលគ្រប់គ្រងសង្គ្រោះជាតិតើគិតយ៉ាងម៉េចតើត្រូវទុកលគមសខាឬក៏ទាត់អ្នកដែលជុំវិញគមសខានឹងចោលមិនទាត់ទេចង់និយាយថាជើងអត់ទទួលស្គាល់អ្វីដែលអ្នកមនុស្សដែលជុំវិញគមសខាហើយវាយប្រហារថ្នាក់រំសំជាតិរាល់ថ្ងៃហ្នឹងម៉េចយើងក៏សម្គាល់ឃើញឃើញចេញមកវាយប្រហារឃើញមកនិយាយប្រើភាសាមិនសមរម្យច្រើនណាស់ចាឥឡូវខ្ញុំសូមផ្ដល់ឱកាសនេះជូនទៅលោកប៉ាប៉ាសខឿនក្នុងការឆ្លើយនៅសំណួររបស់សូហ្វីចាសូមជូន អឺជាការប៉ັດដើម្បីគូឡាវធំដើម្បីផលប្រយោជន៍ជាតិទោះបីជាលោកកឹមសុខាគាត់មានកំហុសច្រើនបងប្អូនខ្ញុំមិនបាច់និយាយទេអឺរឿងនេះរឿងនោះគាត់ក៏មានចំណុចល្អច្រើនដែលយើងអាចធ្វើការជាមួយគ្នាបាន ដើម្បីផលប្រយោជន៍ជាតិដែរហើយរឿងសំខាន់គឺថាការរួមរวมគ្នា ដើម្បីយកឈ្នះ របបផ្ដាច់ការគឺជារឿងសំខាន់ណាស់ដែលយើងអាចរំលោភមើលរំលងនៅកំហុសបុគ្គលបញ្ហាបុគ្គលផ្សេងផ្សេងបាននៅពេលខ្លះអានឹងនៅក្នុងនាមឬក្នុងកលៈទេសៈមួយដែលលោកកឹមសុខាគាត់គិតអំពីប្រយោជន៍ជាតិជាធំដូចយើងដែរហើយគាត់បោះបង់មនុស្សតែជាអ្នកបង្កបញ្ហានៅក្នុងសាមគ្គីភាពការបង្កនៅភាព មូសានៅក្នុងគណៈបកញុះញង់នៅក្នុងគណៈបកនឹងទាំងអស់នឹងចោលអាហ្នឹងនិយាយទៅខ្ញុំមិនមានទស្សនៈអ្វីប្រឆាំងជាមួយគាត់ឬក៏ថាត្រូវតែឲ្យគាត់ចេញទេគឺខ្ញុំមិនមានទស្សនៈហ្នឹងទេខ្ញុំនៅតែទទួលចង់បានចង់ឃើញការសាមគ្គីគ្នាសំរាមស៊ីសង្គមសុខាតែមួយជារៀងរាល់ដោយឡែករឿងយើងថាឲ្យគាត់3កៅអីអីទៅវិញហ្នឹងគឺអាហ្នឹងមិនមែនជាការសម្រេចរបស់យើងទេពីព្រោះការប្រែប្រួលក្នុងខ្ញុំសូមកាត់តិច ខ្ញុំក៏ដូចគ្នាចឹងពលរដ្ឋទាំងអស់ដូចគ្នាយើងចង់បានសន្តិសុខគឹមសុខាគឺជាមនុស្សតែមួយគឺយើងទទួលគាត់ចិត្តទាំងអស់គ្នាប៉ុន្តែមនុស្សដែលនៅជុំវិញគឹមសុខាហ្នឹងចេះតែរងរួមសន្តិសុខទាត់លោកសន្តិសុខចោលចាំនិយាយចឹងណាតែពួកយើងដែលគ្រប់គ្រងជាពិសេសថ្នាក់ដឹកនាំសង្គមជាតិថ្នាក់ខាងលើគាត់មានដែរចេញមកសម្ដីបៃបហាលោកគឹមសុខាឬយ៉ាងណាអត់ទេមានតែអ្នកគ្រប់គ្រងក្រោមក្រោមទេហើយដល់ពេលអ្នកគ្រប់គ្រងក្រោមក្រោមទៅមុខទៅមកពេកគេតែថាឲ្យចឹងទៅហើយយកកំហុសហ្នឹងយកមកឲ្យថាលោកសន្តិសុខនៅពីក្រោយអីចឹងណា ហ្នឹងហើយឯងតកគឺយើងមកឃើញតែមើលតកហ្នឹងយើងអត់ចង់ផាត់គាត់ប៉ុន្តែគាត់ចង់ផាត់លោកសំរងស៊ីចោលចាទីការបើបើសិនជាឲ្យខ្ញុំផ្លាល់ដាក់ស្អីក៏ខ្ញុំផ្លាល់ដែរចំណុចមួយដែលគេនិយាយថាលោកសំរងស៊ីបង្រៀនមនុស្សឲ្យចេះជេរលោកសំរងស៊ីបរៀនគូកនខ្លួនឲ្យលៀបពណ៌គេលៀបលោកសំរងស៊ីបរៀនមនុស្សឲ្យ មាននិយាយស្ដីអសិលធម៌ជីវតិចអីសពបែបយ៉ាងខ្ញុំគិតថាខ្ញុំមិនស្គាល់ប្រសិនបើមនុស្សដែលការពារសំរាំងស៊ីគ្រប់គ្រងសំរាំងស៊ីទាំងអស់ឈានទៅចេញទៅជេរបកគលណាមួយនៅក្នុងគណៈពេលបកគលនឹងអត់មាននិយាយរិះគន់លោកសំរាំងស៊ីមិនវាយប្រហារលោកសំរាំងស៊ីឬថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិ ដែលដូចជាលោកអេងចៃអៀងលោកស្រីមួសុខួរលក្ខណៈដោយសម្ដីអសរោះអសលធម៌មុនខ្ញុំជឿថាគ្មានជនណាមួយគ្មានអ្នកគ្រប់គ្រងណាម្នាក់ខាងផ្នែកលោកសំរាំងស៊ីឬខាងសំរាំងស៊ីនិយមទៅជេរទៅប្រតិចទៅវាយប្រហារពួកនឹងទេខ្ញុំជឿ100%ហើយបើនិយាយថាអឺពួកយើងនេះទៅរិះគន់លោកប្រធានកម្មសុខា ដោយមិនមានពួកអ្នកខាងកម្មសកាវាយប្រហារលោកប្រធានសំរាំងស៊ីមុន ជាអ្នកនាំភ្លើងមុនខ្ញុំវាឲ្យជីបើសិនជាមានកោះតាងយកមកខ្ញុំឲ្យតែមានអាសានឹងមុនខ្ញុំនិយាយបញ្ជាក់ពីព្រោះខ្ញុំធ្វើការនៅក្នុងគណៈបកប្រឆាំងនេះយូរហើយហើយក៏គ្រប់គ្រងលោកប្រធានសំរាំងស៊ីយូរហើយប្រាក់ដឹកនាំសង្គមជាតិ លោកអេងឆៃអៀងលោកស្រីមូសុខួរណាបងបងអៀងនិងមីងសុខួរបងស្ថាវរិនបងឡុងរីក្តីណាលោកពូនុតរំដួលក្តីណាលោកពូហូវ៉ានក្តីថ្នាក់នាំផ្សេងផ្សេងទៀតនៅខាងនេះគឺខ្ញុំនិយាយថាដូចជាតាំងពីខ្ញុំជួបប្រសពស្គាល់ធ្វើការជាមួយពួកគាត់ពួកគាត់មិនដែលបណ្ដុះបណ្ដិតពីពួកយើងទេពួកគាត់មិនដែលប្រើពាក្យអសរោះណាមួយនៅក្នុងក្រុមទេ ហើយពួកគាត់មិនដែលលើកទឹកចិត្តឲ្យយើងវាយប្រហារបុគ្គលទេគាត់តែងណែនាំពួកយើងអប់រំពួកយើងកុំឆ្លើយកុំឆ្លងកុំតបជាមួយពួកគេដោយផ្ដោតទៅលើគោលការណ៍ធំណាអាហ្នឹងគឺនិយាយអញ្ចឹងដូចថ្ងៃអញ្ចឹងមូលហេតុបានខ្ញុំតបទៅមុតចថាហើយកុំនិយាយអញ្ចឹងថាខ្ញុំវាយប្រហារលៀបពណ៌ប្រមាណការទៀមមុតចថាមិនមែនទេខ្ញុំឆ្លើយតបទៅសារព្រោះយើងមើលមុតចថាសរសេរវាយប្រហារលោកប្រធានសំរាំងស៊ីដាក់ខែដាក់ថ្ងៃដាក់អាទិត្យ ណាដាក់ថ្ងៃដាក់អាទិត្យដាក់ខែដាក់ឆ្នាំខ្ញុំដូចខ្ញុំវិញតើទៅមើលឃើញសារខ្ញុំវាយបហាលោកពមានកម្មការដាក់ខែដាក់ថ្ងៃដាក់ឆ្នាំដាក់អាទិត្យទេអត់មានទេស្ទឹមឃើញឥឡូវនេះខ្ញុំសរសេរអីទីទួចអីហ្នឹងយូរយូរមួយអីណារយៈកាលទៅពីអាទិត្យអីចុងក្រោយនេះហ្នឹងហើយមកទៅឬក៏មួយថ្ងៃខ្ញុំដាក់ភាសាអីទៅប៉ុន្តែក៏មិនវាយបហាអី ក៏មិនមែនជាការវាយប្រហារជាការប្រមាថការទៀនអីធ្ងន់ធ្ងរដែរវាអត់មានទេគ្រាន់តែជាការរំលឹកជាការដាស់តឿនជាការឲ្យពលរដ្ឋយើងស្វែងយល់បន្តិចបន្តួចគឺមានប៉ុណ្្នឹងទេណាមិនមែនទៅបើកភ្នែកបិទភ្នែកបើកមាត់បិទមាត់ព្រឹកដល់ងាយវាយប្រហារជេរបន្តិចប្រមាថការទៀនដៀងដោយមនុស្សដែលនៅជុំវិញលោកប្រធានកម្មសខាវាយប្រហារលោកប្រធានសំរាំងស៊ីទេណា អញ្ចឹងខ្ញុំចង់បញ្ជាក់ថាកុំថាឡើយមនុស្សមន្ត្រីជាន់ខ្ពស់ជុំវិញលោកធានសមរាស៊ីសំបីឋានៈត្រឹមខ្ញុំក៏មិនទៅប្រឡាក់មុនដែរក៏មិនទៅវាយប្រហារមុនដែរហើយអ្នកដែលជេរដែលអ្នកវាយប្រហារពួកគេជាអ្នកលេង Facebook ទូទៅអ្នកគ្រប់គ្រងសមរាស៊ីឬហៅថាសមរាស៊ីនិយមអត់មានទួលនីតិរបស់បកទេជាអ្នកគ្រប់គ្រងជាអ្នកស្រឡាញ់សមរាស៊ីពេញបេះដូងសពយើងប៉ះគេយើងប៉ះម៉ែឪគេរាល់ថ្ងៃជេរម៉ែឪគេរាល់ថ្ងៃគេជេរវិញហើយ កុំឆ្ងល់ដូចពួកខ្ញុំជាដើមដូចពួកខ្ញុំជាដើមអត់ត្រូវការអីទេណាយើងចង់បានតែភាពយុត្តិធម៌សង្គមឲ្យពលរដ្ឋខ្មែររស់ដូចពួកយើងអញ្ចឹងយើងស្អប់ខ្ពើមនៅភាពអយុត្តិធម៌យើងស្អប់ខ្ពើមនៅការរំលោភសិទ្ធិមនុស្សយើងចង់ឲ្យប្រទេសជាតិយើងនឹងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដដល់យើងឃើញអញ្ចឹងយើងដល់ពេលយើងឃើញមានហើយដល់ហើយយើងឃើញយើងមានមេដឹកនាំមួយដែលគាត់លះបង់គាត់មានឆន្ទៈមោះមុតគាត់ធ្វើអ្វីៗដើម្បីប្រទេសជាតិដើម្បីពលរដ្ឋ ហើយដល់ពេលត្រូវជន់អកតេមកវាយមកជេរប្រមាថចឹងយើងយើងខឹងអញ្ចឹងឲ្យតបទៅវិញទៅអានោះមូលហេតុគឺវាអញ្ចឹងទេហើយមួយទៀតចេះដោយដោយសារតែសំទោសនឹងឯងដោយសារហេតុអ្វីយើងមិនចង់ឲ្យគណៈបកបែកបាក់យើងចង់ឲ្យខ្មែររួមគ្នាណាព្រោះយើងយើងយើងដឹងថាលោកកឹមសុខាគាត់មាន អាស្រូវរឿងអាស្រូវច្រើនណាគណៈបកសង្គមជាតិអត់ខ្វល់ទេប៉ុន្តែ ពួកដែលនៅជុំវិគមសខាចូលចិត្តមកអង្គុយវាយប្រហារលោកសំស៊ីខុសនេះលោកសំស៊ីខុសនេះដោយសារអី2013ដោយសារចេះដោយសារចេះដោយសារចូលសភាសពបែបយ៉ាងទាំងអស់សូម្បីការចូលសភាហ្នឹងក៏លោកគឹមសខានប្រងព្រៀងជាមួយគ្នាប៉ុន្តែគេយកកំហុសដាក់ឲ្យលោកសំនឹងស៊ីហើយពួកយើងមិនចង់ឲ្យគេវាយប្រហារថ្នាក់ដឹកនាំទេយើងចង់ឲ្យថ្នាក់ដឹកនាំនឹងឲ្យយើងជាកូនចៅយើងចង់ឲ្យឪពុកម្ដាយស្រឡាញ់គ្នាណា រកអនាគតឲ្យកូនរៀងរៀងខ្លួនដល់ដល់គោលដៅរៀងរៀងខ្លួនទៅ អ្វីដែលយើងចង់បានគឺយើងចង់ឲ្យគណៈបកឈ្នះណាហើយគណៈបកឈ្នះគឺគាត់ត្រូវតែរួមគ្នាចុះហេតុអ្វីបានជាខាងបកពួកគឹមសថាហ្នឹងគាត់អត់ចង់ឈ្នះព្រោះយើងដឹងថាបែកបាក់គឺចាញ់ហើយរួមគ្នាទៅឈ្នះចុះហេតុអ្វីបានគេចង់បែកបាក់គេចង់បែកបាក់គេចង់រកខ្លួនចេញមូលហេតុអ្វីអឺខ្ញុំមិន ចង់និយាយរឿងនេះជាសាធារណៈទេក៏ប៉ុន្តែខ្ញុំជឿថាអាចយល់បានបងប្អូនជំនុំជាមទាំងអស់មនុស្សយើងនៅពេលដែលមានចំណុចខ្សោយគេអាចយករឿងនឹងយកមកពង្រៀបយើងហើយចង់មិនចង់គឺយើងនឹងធ្វើតាមគេហើយបងប្អូនគិតទៅថាតើលោកប្រធានកម្មសការគាត់អាចមានចំណុចខ្សោយអីខ្លះ មនុស្សនៅជុំវិញកម្មសុខាអាចមានចំណុចខ្សោយអីខ្លះបានជាមនុស្សទាំងអស់នឹងត្រូវរួមសាមគ្គីគ្នាជាកម្លាំងធ្លុងមួយវាយប្រហារលោកសំរងស៊ីមិនមែនពួកគេវាយប្រហារដោយចិត្តឯងដោយឃើញរឿងនឹងលោកសំរងស៊ីពិតជាធ្វើខុសទេពីព្រោះការដែលវាយប្រហារនេះរៀបចំចេញជាខ្សែជាបណ្ដាញជាប្រព័ន្ធមានន័យថាពួកគេមានសេណារីយ៉ូ ឋិតនៅក្នុងផែនការគោលការណ៍ដែលគេរៀបចំមកអញ្ចឹងយើងដឹងថាតើអ្នកណាគេអ្នករៀបចំមកហើយបើមានការរៀបចំមានអីសពបែបយ៉ាងដូច្នេះនៅក្នុងប្រទេសយើងអ្នកដែលវាមានរៀបចំផែនការវាយប្រឆាំងលោកសំរាំងស៊ីគឺមានតែកម្លាំងឧបប្រជាជនទេដែលជារៀបចំការហ្នឹងហើយបើពួកបពាជាជនគេអត់ខ្វល់ទេពួកនឹងគេមាន sponsor ហើយណាគេមាន sponsor តាំងពីគោលនយោបាយតាំងពីយុទ្ធសាស្ត្រ នឹងគេមាន sponsor តាំងពីថវិកាដូច្នេះហើយបានជាចរន្តនឹងវាកាន់តរីទៅរីទៅហើយគូប្រមូលផ្ដុំជុំជាកម្លាំងវាយបុកមកប្រោតមកលើ លោកប្រធានសំរាំងស៊ីអញ្ចឹងយើងអត់មានខ្វល់អីទេណាយើងអត់មានខ្វល់អីទេយើងឥឡូវនេះគឺយើងខ្វល់តែម្យ៉ាងគឺពង្រឹងស្មារតីរបស់យើង ក្រោមគំនិតទស្សនៈនិងឧត្តមគតិ របស់លោកប្រធានសំរាំងស៊ីនិងគណៈបកសង្គ្រោះជាតិលោកកឹមសុខាបើសិនជាគាត់ចង់យកគណៈបកសង្គ្រោះជាតិដោយគ្មានសំរាំងស៊ីគឺគាត់យកតែសម្បកសង្គ្រោះជាតិទៅហើយខ្មោចសង្គ្រោះជាតិយកគាត់យកគាត់នឹងយកខ្មោចសង្គ្រោះជាតិទៅ100%ឯព្រលឹងខ្លួនកម្លាំងគ្រប់គ្រងនៅជាមួយសំរាំងស៊ីខ្ញុំជឿដូច្នោះដូច្នេះបើសិនជាលោក កឹមសុខាគាត់ហ៊ានលេងល្បែងហ្នឹងគឺគាត់នឹងសម្លាប់ជីវិតនយោបាយរបស់គាត់ពីព្រោះនៅកម្ពុជាមានតែពោលពីរទេណាគឺយើងដឹងគ្រប់គ្នាលោកបណ្ឌិតសេងសេរីក៏បានអឺមានប្រសាសន៍សម្បីតលោកកែមលីក៏ធ្លាប់មានប្រសាសន៍គឺថាមានតែពីរទេគឺសាមរាំងស៊ីនិងហ៊ុនសែនមួយប៉ះរលាយមួយប៉ះមួយប៉ះរលាយមួយប៉ះរលាយប៉ះហ៊ុនសែនរលាយអត់ ឈឺសាច់ឈឺដៃឈឺជើងណាអ្នកដែលប្រឆាំងហ៊ុនសែនរលាកនឹងគ្រោះថ្នាក់លោកសំរាំងស៊ីបើយើងចង់ធ្វើនយោបាយផ្លាស់ប្ដូរប្រទេសដែរបើគេពូបកប្រជាជនមិនអីទេបើយើងជាតាំងខ្លួនជាអ្នកប្រជាធិបតេយ្យតាំងខ្លួនជាអ្នកចង់ធ្វើការផ្លាស់ប្ដូរ ហើយយើងមកប៉ះសំរាំងស៊ីគឺយើងនឹងរលាយដល់ខ្លួនឯងជីវិតនយោបាយនឹងចប់ណាមិនអាចគឺតារារួចទេអឺបាទសម្រាប់ខ្លួនឯងបាទលោកប៉ាសុខិនខ្ញុំនៅតែមិនតាន់អស់ចិត្តនៅតែនៅវិវល់នៅឡើយតាក់ទងនឹងរឿងនៃការរំលាយគណៈបកសង្គ្រោះជាតិដែលគេថា ការដែលរំលាយគណៈបកសង្គ្រោះជាតិនឹងមិនមែនជាអត់មានពាក់ព័ន្ធជាមួយនឹងលោកប្រធានកម្មសខាតែដោយសារតែសកម្មជនហើយនឹងថ្នាក់ថ្នាក់ដឹកនាំណា នឹងដោយសារគណៈបកសកម្មភាពរបស់នេះនឹងប៉ុន្តែយើងឃើញយើងឃើញសំណេររបស់លោកមុតចន្ទាក៏ដូចជារបស់មនុស្សនៅជុំវិញខ្លួនគាត់ហើយក៏ដូចជាការដែលពេលតឡាការកាត់ទោសដំបងនោះចឹងមកមុននឹងដែលខ្ញុំនិយាយដែលលោកប៉ាសកឿនថាយើងថាមិនមែនជាការលៀបពណ៌នេះខ្ញុំចង់បញ្ជាក់ប្រាប់ទៅវិញកុំឲ្យពួកនោះចានតែថាពួកយើងនឹងលៀបពណ៌អញ្ចឹងយើងយកផោះតាំងយកមកបញ្ជាក់យើងយោងតាមសំណេរ របស់បុគ្គលអស់ទាំងនោះក្នុងនោះមានដូចជាហ៊ុនកុសលដូចជាមុតចន្ទាដូចជាអ្នកដែលនៅជុំវិញគាត់ហ្នឹងណាក្បែរក្បែរគាត់ហ្នឹងហើយអាមាញ់មិញនេះលោកប៉ាសុភឿនលោកប៉ាសុខឿនក៏បានបកស្រាយរួចហើយបើសិនជាលោកសកម្មសខាមិនចេញមកបកស្រាយច្បាស់ទេលោកកម្មសខាកំពុងតែជីរំដៅកាយកប់ខ្លួនឯង ដោយសារតែមនុស្សជុំវិញខ្លួនគាត់ជាអ្នកជីរំដៅហើយរញគាត់ទម្លាក់មិនមែនលោកកឹមសខាជីរំដៅទេតែលោកកឹមសខាផ្ដល់ឱកាសឲ្យពួកនោះជីរំដៅរញគាត់ទម្លាក់កប់ទម្លាក់ចូលទៅហើយយើងឃើញហើយពួកនោះទៀតសោកហើយពិសេសគឺលោកហ៊ុនសែនតែម្ដងលោកហ៊ុនសែនកំពុងជន់ឈ្លីកំពុងបណ្ដោយឲ្យពួកនោះហើយក្នុងនោះមានមានសមាជិករបស់គណៈបកប្រជាជនមួយដែរគឺកើតរិទ្ធកំពុងតែជន់ឈ្លីមើងងាយច្បាប់ ទោះបីច្បាប់នឹងវាច្បាប់ម៉ែវាក៏ដោយប៉ុន្តែលោកហ៊ុនសែនតែលើកតម្កើងថាតឡាការស្រុកខ្មែរមាន អាជីវកម្មភាពណាអ្វីដែលតឡាការធ្វើលោកមិនមានសិទ្ធទៅលោកលន់ទេទោះបីលោក នៅជាពីក្រោយមិនក្តៅក៏ប៉ុន្តែឥឡូវនេះយើងមើលឃើញបើសិនជាករណីមុខចន្ទថាចេញមកនិយាយអញ្ចឹងកើតរឹតចេញមកនិយាយអញ្ចឹងបានន័យថាសារក្រមដែលចេញលើកទី1នោះតើជាសារក្រមតឡាការណា កំពុងមើងងាកអសាក្រមទី1ពីការចេញលើកទី1มันដាក់ទោសដោយសារតែមូលហេតុតាក់ទងនឹងវីដេអូឃ្លីបឃ្លីបទី1ឃ្លីបទី2ឃ្លីបទី3របស់លោកកឹមសុខា មិនចឹងមិនចាប់លោកកឹមសុខាយុទ្ធនាគុកក្រោយពីចាប់កឹមសុខាដាក់គុកហើយមិនរំលងគណៈបកគ្រូជាតិយោងតាមមេបកក្បត់ជាតិមិនចឹងហើយឡើយសារតែមកមានការបែងចែកចឹងមិនន័យថាមើងងាយនីតិច្បាប់ ច្បាប់មើងងាយចំណាត់ការរបស់តុលាការមិនស្មើអញ្ចឹង បើចង់ហេតុនេះហើយបើចង់ខ្ញុំចង់ដឹងថាតើពេលហ្នឹងលោកហ៊ុនសែនកំពុងបណ្ដោយឲ្យពួកប្រមាណក្បាលហ្នឹងមើងងាយច្បាប់តឡាមើងងាយច្បាប់គាត់ណាមើងងាយតឡាការការកាត់ទោសនៅស្រុកខ្មែរនេះនេះយោងតាមដែលខ្ញុំមើលឃើញសំណេះខ្ញុំមើលសាលក្រមទាំងពីរសាលក្រមលើកទី1និងសាលក្រមទៅជិច្ចថ្មីកាលថ្ងៃ19នេះហើយនឹងសំណេះរបស់មុតចន្ទថាហើយនឹងសំណេះរបស់កាត់រិទ្ធដែលគេចាញ់មកនិយាយហ្នឹងដែលខ្ញុំតាមដានមួយថ្ងៃហ្នឹង បើចឹងបានន័យថាពួកគេកំពុងតែណាត់តកាយត្រឡប់ត្រឡិនគេភ្លេចកាត់ការលើកទី1ដែលចេញមកនោះការគេកាត់ទោសគេរំលាយសង្គ្រោះជាតិគេប្រើគ្រប់វិធីធ្វើម៉េចឲ្យតែរំលាយសង្គ្រោះជាតិបានឥឡូវគេប្រើគ្រប់វិធីកាយកាត់ត្រឡប់ត្រឡិនធ្វើម៉េចបែងចែកឲ្យដាច់ស្រឡះពីគ្នាធ្វើឲ្យលោកកឹមសុខាទៅជាជន បរិសុទ្ធអត់មានពាក់ព័ន្ធក្នុងក្នុងក្នុងរឿងគាត់ជាតិនឹងប៉ុន្តែគេភ្លេចគិតអាការកាត់ទោសលើកទី1គេយកតឡាការទៅជាលប់ឡាយទៅជាជន់ឈ្លី តើលោកហ៊ុនសែនគាត់គិតមិនមិនជឿរឿងមួយក៏លោកហ៊ុនសែនគាត់ថាអះធ្វើម៉េចធ្វើទៅចង់ឯងជន់ឈ្លីចង់ឯងមើងងាយមិនក៏ចឹងឬយ៉ាងម៉េចអឺនិយាយទៅលោកស្រីធីតាខ្ញុំចង់បញ្ជាក់ថាចេះឥឡូវនឹងខ្ញុំតាមដានពួកនឹងមើលទង្វើពួកនឹងវិភាគចំណុចពួកនឹងវាចង់ឈួតខ្លួនឯងតាមពួកវាដែរណាខ្ញុំចង់ចឹងខ្ញុំតាមខ្ញុំតាមខ្ញុំមើលចាខ្ញុំមើលត្រឡប់ ហ្នឹងហើយត្រឡប់ទៅលិនបានមិនជាបានបាទណាតឡាការរឿងរំលាយសង្គ្រោះជាតិគឺវាចេញស្លាយមួយច្បាស់ណាស់សារក្រមសម្រាប់ថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2017វាចេញមកអញ្ចឹងស្រាប់តែឥឡូវនេះអឺស្រីចំណិតរបស់លោកកឹមសុខាទៅនិយាយបំភ្លៃទុយពីសារក្រមរបស់សាលាការចារបស់ប៉ុន្តែហ្នឹង បាននៅតែមើលអាសាក្រមលើកទី1ណែវាស្របគ្នាជាមួយនឹងអរិយមន្ត្រីជាន់ពោះរដ្ឋមន្ត្រីខាងក្រសួងយុតិធម៌ទៀតរដ្ឋមន្ត្រីក្រសួងយុតិធម៌ក៏និយាយដូចអរិយមន្ត្រីចំណិតរបស់លោកកម្មសកាចាតើដល់អញ្ចឹងយើងចង់បញ្ជាក់ថាយើងស្លាប់ចុះស្លាប់ឡើងពួកនឹងដូចជាឈួលតើដល់យើងយកសម្ដីពួកអត់នឹងទង្វើពួកនឹង យកមកវិភាគគិតថាយើងវាទៅជាវិភាគសម្ដីពួកអាមនុស្សឈួតហ្នឹងអញ្ចឹងអមអូនសនតារាដាក់ច្បាប់ម៉ែវាហ្នឹងហើយយត់បងម៉ែវាហ្នឹងហើយអញ្ចឹងថាប្រទេសមួយទាំងមូលទៅវល់អញ្ចឹងមិនទៅវិញអញ្ចឹងមិនប្រជាពលរដ្ឋឈួតងាប់អស់ហើយវាជាការពិតនេះហើយដែលជាមូលហេតុយើងរងគ្រោះចិត្តគ្រូសំដាក៏បានថាតាតាមដានហ៊ុនសែនចកើតរោគចិត្តកើតរោគចិត្តមែនព្រោះឡប់បាយវល់វល់ហ្នឹងហើយ ហ្នឹងហើយជាការពិតព្រោះហ៊ុនសែនមិនដឹងខ្ញុំខ្ញុំមានដែរខ្ញុំខ្ញុំស្រឡាញ់ឃ្លីបជើមសុកមួយនិយាយកាលជើមសុកអត់ទាន់បានលុយអឺជើមសុកអត់ទួតហើយជើមសុកនិយាយថាតែខ្ញុំប្រើសម្ដីតាមជើមសុកទេណាចាចាមិនមែនថាខ្ញុំពាក្យនឹងខ្លួនឯងជើមសុកថាអាហ៊ុនសែននេះពេលវាជួអាចអត់ចេញក៏វាចោទថាបកប្រឆាំង ហ្នឹងហើយពេលវាឃ្លានវាយកដៃរុកក្តឹកអាចវាខ្វេះអាចវាយកមកស៊ីវាថាឆ្ងាញ់ណាស់ហើយដល់វាហេវវារុកយកដៃរុកក្តឹកអាចវាយកខ្វេះអាចវាយកមកស៊ីវាស៊ីទៀតតែ round and round round and round ណា អញ្ចឹងខ្ញុំឥឡូវកាត់ជាសូមអត់តឈួនទៅតែអត់តបានលុយគឺខ្ញុំជួយចិត្តស្ដាប់ពេលឃ្លីបទៅខ្ញុំមានរំភើបពីវិដឡើយអញ្ចឹងអត់ខ្ញុំចង់បញ្ជាក់ថានៅក្នុងក្រុមការងារចេញធម្មតានៅក្នុង Steam Yard មានលើក៏ដកចុចបានហើយហ្នឹងហើយគេគេដកចុចបានខ្ញុំរសារទុកហ្នឹងហើយហើយមួយទៀតហ៊ុនសែនជាតកៅអាចហ្នឹងក៏ខ្ញុំសែទុកដែរកាលហ្នឹងដូចឆ្នាំ2017វាជាសុកនិយាយរឿងតកៅអាចហ្នឹងថាហ៊ុនសែនជាតកៅអាចហ្នឹងទោះបីជាអឺ ដែលប្រជាជនជួបបិញអ្នកសេរីមនុស្សទេវតាមកពីណាចង់ទាញមានអាតាមានពីពូមកពូមកពីរនាក់លើជាមួយគ្នាទៅដល់ម្នាក់ខំធ្វើបនងាប់ទៅគេឡើងទៅធ្វើជាទេវតាអាម្នាក់ទៀតវាបំផិតអំពើខូចទៅដល់វាងាប់ទៅវាខ្លាចទៅជាតកើអាចទៅដល់អាទេវតាហោតាមហោមើលភ័ក្រឃើញអានោះតកើអាចថាតើឯងឈប់ដល់ណាអញជួយឲ្យផុតហ្នឹងអានោះថា អូអញអត់ទៅទេកន្លែងហើយអត់មានអីស៊ីទេនោះអញជងាញ់ណាស់ងើណាកន្លែងអញនេះស្អីក៏មានស៊ីដែរចំណៃអញពេញពេញនេះហ្នឹងហ៎ចង់ស៊ីក្បាលបានក្បាលឆ្ងាញ់ឲ្យ free បាច់ប្រើមិនអញទេកន្លែងអញនេះគឺថាវាអស់ចាអញទៅកន្លែងអញទៅលើណាអញ្ចឹង ជើងសុខគាត់គាត់អត់ទាន់ឈ្មោះគាត់ក៏អត់ទាន់បានលុយហ្នឹងគាត់ថាហ៊ុនសែនគឺជាតែទៅអានហ្នឹងហើយគាត់ថាជើងសុខគឺជាជើងសុខគាត់ថាហ៊ុនសែនហ្នឹងគឺជាតកូវអានចង់ប្រជាជនចង់អ្នកណាប្រទេសណាចង់ដីដាអ្នកប្រាជ្ញអ្នកបណ្ឌិតណាលើហ៊ុនសែនចេញពីអតប្រគុណអាចហ្នឹងក៏អត់ចេញដែរពីព្រោះមនុស្សហ្នឹងគឺជាតកឹកអាច គឺស្រាប់ទៅឃ្លីបចេមសុកខ្ញុំមានជាមួយបងខ្ញុំនេះចប់ពីខ្ញុំរងមានតែខ្ញុំនេះធម្មតាក្នុង stream yard របស់ពួកខ្ញុំក្រុមការងារខ្ញុំមានប៉ុន្តែប្រហែលគាត់ទៅម្ដងចេញដោយសារតែវីដេអូច្រើនពេកធម្មតាមាននៅក្នុងនឹងចាហ្នឹងហើយมันមានអ្វីនេះទេកន្លែងខ្លះខ្ញុំទុកណាវីដេអូចេមសុកបាទខ្ញុំនិយាយវីដេអូចេមសុកកាលមុនហ្នឹងកាលគាត់អត់ទាន់ឈ្មោះហ្នឹងគាត់ និយាយល្អច្រើននិយាយពីរឿងហ៊ុនសែនហ្នឹងតែពេលដែលគាត់ឈួតគាត់បានលុយមកគាត់ចាប់ប្រាំបែកទៅគឺយើងវាពិបាកតិចហ្នឹងហើយប៉ុន្តែពីមុនពេលដែលគាត់និយាយរឿងហ៊ុនសែនហ្នឹងគឺវាត្រូវតែម្ដងណាគឺត្រូវដែរហ្នឹងហើយណែអញ្ចឹងមិនមានអីច្រើនទេប្រហែលជាយើងអាចដល់ម៉ោងទៅលោកប៉ាសុខឿនដែលបានបកស្រាយយ៉ាងក្បោះក្បាយហើយយើងក៏នៅតែមានសំណើទៅដល់លោកប្រធាន កម្មសខា សូមឲ្យមានដំណោះស្រាយសូមឲ្យមានការបកស្រាយឲ្យបានច្បាស់លាស់ហើយបើលោកនៅតែយកឯងកន្ថោលិមួកមកដាក់នៅជុំវិញខ្លួនក្លិនស្អុយនឹងរំពាត់ខ្លួនលោកលោកមិនអាចលៀងជំរះបានទេហើយនៅចុងបញ្ចប់នេះខ្ញុំក៏ចង់ឲ្យលោកប៉ាសុខឿនចាប់ផ្ដើមផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងឲ្យតាមដានឲ្យពិនិត្យបានច្បាស់ហើយក៏ឲ្យមានការឲ្យថាសម្គាល់មនុស្សឲ្យស្គាល់នៅជនដែលថាអ្នកនយោបាយលក់ក្បាលណាដែលកំពុងតែប្រើគ្រប់វិធីក្នុងការណាបំបែកបំបាក់ ហើយថាធ្វើមិនដើម្បីបំបែកគណៈបកធ្វើអីមិនមិនចុះបន្សាបនៅប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំនិយាយមួបកាច់គ្មានការពិតនឹងសូមឲ្យប្រជាពលរដ្ឋចូលរួមតាមដានទាំងអស់គ្នាសូមឲ្យលោកប៉ាសុខិនផ្ដាំផ្ញើដល់បងប្អូនយើងចាក់សូមជឿលោកប៉ាសុខិនបាទសូមអរគុណលោកស្រីធីតាលោកស្រីសុភីហើយនឹងក៏សូមអរគុណបងប្អូនជួបរួមជាផ្នែកទាំងអស់ដែរបានចំណាយពេលវេលាស្ដាប់ អឺចុងក្រោយខ្ញុំព្រមតែអឺមានសំណូមពរមួយឲ្យបងប្អូនគិតពិចារណា ចំពោះជនទាំងឡាយណាដែលតាំងខ្លួនធ្វើជាអ្នកនយោបាយក៏ប៉ុន្តែសកម្មភាពរបស់គេបែរជាមកវាយប្រហារអ្នកប្រឆាំងដូចគ្នាឬជនរងគ្រោះពីនយោបាយនៃរបបប្រជាការបងប្អូនមិនបាច់វិនិច្ឆ័យច្រើនទេ ជននោះគឺជាជនបំរើជនប្រជាការហើយ 100%មិនថាជននោះស្ថិតនៅក្នុងក្រមជាមួយយើងឬជនណាជនណាទេបើសិនជាគេរិះគន់វាយប្រហារណារៀងរាល់ថ្ងៃធម្មតាបើសិនជាយើងរិះគន់ថ្នាក់ដឹកនាំយើង យើង ជាអ្នកប្រឆាំងដូចគ្នា យើងមានគំនិតចង់ផ្លាស់ប្ដូរដូចគ្នាបើយើងរិះគន់គឺយើងរិះគន់ទី1បើសិនជាពលរដ្ឋធម្មតាយើងអាចរិះគន់ពីទឹកពីដីរៀងរាល់ថ្ងៃអីយ៉ាងម៉េចក៏បានដែរ ប៉ុន្តែបើសិនជាអ្នកនឹងជាមន្ត្រីជាន់ខ្ពស់ជាអ្នកមានមុខមានមាត់មានតំណែងឋានន្តរស័ក្តិហើយយើងយកការរិះគន់វាយប្រហារជាសាធារណៈរៀងរាល់ថ្ងៃដាក់ខែណាដាក់ទឹកដាក់ថ្ងៃជននោះគឺជាជនបម្រើជនប្រជាការហើយធម្មតាបើសិនជាជននឹងស្ថិតនៅក្នុងបកដូចគ្នាមានឋានៈទួលនីតិជាមន្ត្រីជាន់ខ្ពស់បើសិនជាចង់រិះគន់គឺរិះគន់តាមប្រព័ន្ធ អាណានុក្រមនិងបែបបទរដ្ឋបាលនៅក្នុងក្រមការងារយើងតាក់ទងគ្នាជាក្រុមយើងផ្ដល់យោបល់ឲ្យគ្នាជាក្រុមណាយើងប្រោះដូរយោបល់គ្នាជាក្រុមជាសម្ងាត់ជាផ្ទៃក្នុងរបស់យើងពីព្រោះនៅក្នុងក្រមការងារមិនថាពូកុម្មុយនីសមិនថាពូសេរីគឺយើងតែងមានបែបបទការងារនៅក្នុងការរិះគន់នៅក្នុងការកែតម្រូវនៅក្នុងការតម្រង់ទិសគ្នាជានិច្ចគឺមិនអាចយកមកវាយប្រហារជាប្រមាថមួលបង្កាច់ ដាក់ម៉ោងដាក់ខែដាក់អាទិត្យដាក់ឆ្នាំអញ្ចឹងទេអញ្ចឹងជននឹងគឺអឺធ្វើនឹងគឺបំរើឲ្យជនប្រជាការហើយណាដែលនោះធ្វើទៅធ្វើប្រចាំថ្ងៃប្រចាំខែណាហើយអឺជាអាជីពបែបនេះហើយជាលក្ខណៈសាធារណៈខុសពីអវិន័យផ្ទៃក្នុងនិងកិច្ចប្រការងារបែបនេះអានេះបងប្អូនសង្កត់ប៉ុណ្ណឹងហើយអឺមួយទៀតខ្ញុំក៏ចង់ឲ្យលោកកឹមសុខា ត្រូវតែធ្វើការបកស្រាយបានត្រឹមត្រូវចំពោះរឿងនេះបើមិនដូច្នោះទេខ្ញុំជឿថាទាំងរូបខ្ញុំក្តីបងប្អូនអ្នកដែលគ្រប់គ្រងគណៈបកសង្គ្រោះជាតិផ្សេងផ្សេងក្តីអ្នកដែលធ្វើការបម្រើគណៈបកសង្គ្រោះជាតិផ្សេងផ្សេងទៀតព្រៃទាំងមន្ត្រីជាន់ខ្ពស់ស្ថាបក្រមព្រៃគឺនឹងមានការបំពេញចិត្តហើយ100%ខ្ញុំជឿថាពួកគេមិនគ្រប់គ្រងទេបើសិនជាលោកកម្មសខាគ្មានការបកស្រាយហើយនៅតែអោបកសោបមនុស្សដោយ មុតចន្ទាឲ្យធ្វើការស្រេចទៅក្រៅចិត្តហើយចេញសារបំបែកបំបាក់លៀបពណ៌មូលបង្កាច់បំប្រៃបំភ្លើសចោតប្រកាន់ដោយអយុត្តិធម៌ដោយបំរើនៅនយោបាយពួកប្រជាការនៅក្នុងកម្ពុជាប្រទេសកម្ពុជាអញ្ចឹងលោកប្រធានកម្មសាខាត្រូវតែឆ្លើយបំភ្លឺនិងដោះស្រាយបញ្ហានេះបានត្រឹមត្រូវចំណុចទី2ចំណុចទី3ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរផងដែរថាយើង ត្រូវប្រកាន់ជំហរឲ្យបានរឹងមាំហើយប្រសិនបើមានការប្រែប្រួលសភាពការនយោបាយយ៉ាងម៉េចនៅពេលអនាគតបងប្អូនត្រូវជឿជាក់លើលោកប្រធានសំរាមស៊ីមិនថាសង្គ្រោះជាតិមានសភាពការបែបណាមិនថាសភាពការនយោបាយយ៉ាងម៉េចគាត់មិនដែលលក់ឧត្តមគតិគាត់មិនដែលលក់គំនិតរបស់គាត់តម្លៃរបស់គាត់ដើម្បីដូរជាមួយនឹងលុយកាក់ឬក៏រណបជាមួយនឹងជនប្រជាទេ បងប្អូនជឿខ្ញុំចុះហើយខ្ញុំធ្វើការដោយខ្ញុំជាជាក់ស្ដែងខ្ញុំមិនដែលធ្វើការសពថ្ងៃនេះដើម្បីមានសេចក្តីប្រាថ្នាចង់បានឋានៈទួលនីតិបុណ្យស័ក្តិអ្វីទេអ្វីដែលខ្ញុំឃើញគឺចង់បានផលប្រយោជន៍ជូនប្រជាពលរដ្ឋយើងទាំងអស់គ្នានេះជាក្តីសម្បត្តិរបស់ខ្ញុំដូច្នេះបងប្អូនកុំបាក់ទឹកចិត្តហើយត្រូវតែរួមដៃគ្នាបន្តសាមគ្គីភាពជាមួយគ្នារឹងមាំកុំបោះបង់ឲ្យសោះបាទសូមអរគុណ ចាអរគុណច្រើនលោកប៉ាសុខឿនដែលបានបកស្រាយយ៉ាងបោះក្បាយចាក់សូមជឿសូហ្វី មានអ្វីចង់ផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដើម្បីឲ្យបានដឹងច្បាស់អំពី មនុស្សខូចនឹងចាក់សូមជឿហើយអរគុណច្រើនមកពេលហ្នឹងហើយអាអ្វីសំខាន់គឺខ្ញុំចង់ផ្ដាំទៅលកឹមស្ថាបផ្ទាល់តែម្ដងខ្ញុំជឿថាពលរដ្ឋជាទូទៅគឺគាត់ស្គាល់ហើយស្គាល់ក្រយៅអ្នកណាគេអ្នកលក់ក្បាលអ្នកណាណាអ្នកណាគេចង់យកពលរដ្ឋធ្វើជាកញ្ចែកយួនក៏គេដឹងហើយហ្នឹងហើយ អ្វីដែលខ្ញុំចង់បានពីលោកកឹមសុខាគឺសូមឲ្យលោកកឹមសុខាកុំបែកចេញពីសង្គ្រោះជាតិកុំប្រើល្បិចបោកប្រាស់កុំប្រើល្បិចដាក់កំហុសទៅលើមនុស្សស្លូតត្រង់ពីព្រោះអីបើសិនជាលោកកឹមសុខាមិនបាច់ការប្រើល្បិចទេយកសង្គ្រោះជាតិចូលទៅអោបក្រាបខ្លួនឯងណាពលរដ្ឋអត់ទៅជាមួយទេទោះទោះជាលោកកឹមសុខាទៅបង្កើតគណៈបកសួរឲ្យក្តៅពលរដ្ឋអត់ទៅជាមួយទេហើយចូលរួមបោះឆ្នោតគឺវាចាញ់គេហើយ ពលលោកគុំសខាដឹងដូចគ្នា ថាហ៊ុនសែនប្រទេសខ្មែរគ្រប់គ្រងទៅដោយយួនហ៊ុនសែនយួនត្រូវលើកបន្តបើសិនជាលោកគុំសខានៅតែមានគំនិតបំបែកបំបាក់ណាលោកសំរងស៊ីចង់ប្លន់សង្គ្រោះជាតិទៅក្តោបក្រាប់ក្រុមគ្រួសារបកពួករបស់ខ្លួនគឺចង់យកពលរដ្ឋខ្មែរទៅធ្វើកញ្ជះយួននៅលើទឹកដីរបស់ខ្លួនគឺពួកពលរដ្ឋខ្មែរអត់ទៅជាមួយទេ ហើយនឹងត្រូវបណ្ដាសាពលរដ្ឋណាមិនអាច រស់ស្រួលដេកស្រួលនឹងកំណត់ទុកពលរដ្ឋបានអញ្ចឹងនេះជាសម្ដែងខ្ញុំចង់ក្រោយ ពីមុនមកខ្ញុំស្រឡាញ់ខ្ញុំគ្រប់គ្រងនៅទង្វើរបស់លោកកឹមសុខាទោះជាគាត់មានរឿងអាស្រូវយ៉ាងណាក៏ដោយណាមានរឿងអាស្រូវយ៉ាងណាក៏ដោយយើងអត់ខ្វល់ពីរឿងអាស្រូវរបស់គាត់ទេព្រោះរឿងអាស្រូវរបស់គាត់វាអត់ខូចខាតដល់សង្គមវាអត់ខូចខាតដល់ប្រទេសជាតិទេប៉ុន្តែរឿងនយោបាយគឺជារឿងប្រទេសជាតិយើងទាំងអស់គ្នាគឺវាខូចខាតនឹងអាយុជីវិតនិងប្រទេសខ្មែរយើងទាំងអស់គ្នាអញ្ចឹងខ្ញុំសំណូមពរទោះជារឿងលោកសំនឹងស៊ីយ៉ាងណាក៏ដោយអត់ធ្មត់ទាំងអស់គ្នាពលរដ្ឋអត់ធ្មត់នឹងរឿងលោកកឹមសុខារឿងអាស្រូវគេទទួលយកបាន អញ្ចឹងទេរឿងទូចរឿងធំរឿងអ្វីដែលលោកសននឹងស៊ីគាត់ធ្វើគ្មានណាធ្វើត្រូវ100%ទេគឺត្រូវតែអត់ធ្មត់ក្រាញ់ដនីលសាមគ្គីគ្នាទាំងអស់គ្នាដើម្បីតែយកជ័យជំនះនឹងពួក CAP បើមិនដូច្នេះទេ នៅតែបដ ாய் ពួកឆ្កែអង្គេស៊ីដែលជុំវិញភូលគឹមស្ខាអូវ៉ៃបហាទៀតគឺពួកយើងសំលៀងកបិតចាំកាត់ក្បាលត្រឡប់ទៅវិញហើយពួកយើងលះបង់ទាំងអស់ជាពិសេសពលរដ្ឋក្នុងស្រុកខ្មែរគឺគាត់ក្រីគាត់ក្រគាត់វេទនាគាត់លះបង់សពបែបយ៉ាងគាត់ចង់បានតែ ប្រទេសជាតិគាត់គាត់ចង់បានតែសេចក្តីសុខគាត់ចង់បានតែណាឲ្យប្រទេសជាតិគាត់នៅបានគង់វង្សមានការងារធ្វើដោយប្រទេសដទៃអញ្ចឹងទេបើសិនជាលោកកឹមសុខាលក់ក្បាលឲ្យពួកអាយួនឈ្លានពានហ្នឹងគឺហាក់ដូចជា យកពលរដ្ឋខ្មែរធ្វើកញ្ជះណាយួនសម្រាប់អាយុជីវិតខ្មែរសម្រាប់អនាគតខ្មែរគឺក្នុងដៃលោកកឹមសុខាជាអ្នកទទួលខុសត្រូវចាអរគុណច្រើនអញ្ចឹងសូមគិតត្រឡប់មកវិញចា អរគុណច្រើនសូហ្វីចំពោះអ្វីដែលបានផ្ដាំផ្ញើទៅដល់លោកប្រធានកម្មសខាហើយខ្ញុំក្នុងជាពេលនឹងដែរខ្ញុំក៏សូមផ្ដាំផ្ញើទៅលើទៅដល់លោកប្រធានកម្មសខាចាក់ខ្ញុំសូមផ្ដាំផ្ញើទៅលើលោកប្រធានកម្មសខាព្រោះធម្មព្រោះគណៈបកសង្គ្រោះជាតិគឺជាក្តី សង្ឃឹមតែមួយគត់របស់បងប្អូនប្រជាពលរដ្ឋខ្មែរព្រោះសពថ្ងៃនេះខ្មែរយើងរងគ្រោះខ្លាំងណាស់យើងក៏សម្គាល់មើលទៅតាំងពីអត្តគណៈបកសង្គ្រោះជាតិមកតើយើងប្រទេសជាតិរងគ្រោះប៉ុណ្ណា របបក្រុងភ្នំពេញជិះសេះលែងដៃអញ្ចឹងលោកសូមគិតគូរពីបញ្ហាប្រទេសជាតិសូមយកផលប្រយោជន៍ជាតិជាធំកុំអាត្មានិយមហើយកុំបណ្ដោយឲ្យជនមួយក្តាប់តូចដែលនៅជុំវិញខ្លួនលោកនោះជឿឱកាសកេងចំណេញយកផលប្រយោជន៍សូមឲ្យគិតពីប្រទេសជាតិផងណាខ្ញុំសូមឲ្យលោកមេត្តាគិតដល់ជាតិអាសូរដល់ជាតិអាសូរដល់ពលរដ្ឋខ្មែរសូមកុំឲ្យមនុស្សមួយក្តាប់តូចនេះកេងចំណេញនយោបាយកេងចំណេញយកផលប្រយោជន៍ ហើយសូមកុំបណ្ដោយឲ្យពួកគេនឹងធ្វើភ្ជួរធ្វើភ្លៀងតាមអំពើចិត្តខ្ញុំសូមបន្ថែមបន្តិចទៀតហ្នឹងហើយសងចង់បន្ថែមប្រាប់ថាលោកគឹមសុខាដឹងដូចគ្នាពលរដ្ឋតាមជនបទស្រុកស្រែចំការគាត់លះបង់តិចក្តីច្រើនក្តីអាយុជីវិតក្តីគឺដើម្បីតែអនាគតគាត់អញ្ចឹងទេសូមកុំឲ្យគឹមសុខារស់នៅកំណត់ទុកពលរដ្ឋដែលកំពុងតែវេទនាហ្នឹងណាសូមគិតគូរពីអាយុជីវិតប្រទេសជាតិគុំគិតគូរពីសេចក្តីត្រូវការរបស់ខ្លួនមហិច្ឆតារបស់ខ្លួនគ្រាន់តែចង់ឃើញជាកញ្ចេះយួនអម ពលរដ្ឋគាត់ចង់បានសេចក្តីសុខដោយលោកកឹមសុខាដែរគាត់លះបង់បន្តិចបន្តួចក្តីចូលក្នុងនយោបាយឬក៏ធ្វើអ្វីក៏ដោយពីព្រោះគណៈបកយើងក្ររហូតដល់សប្តាហ៍នេះដោយសារយើងរឹងមាំដោយសារតែបងប្អូនពលរដ្ឋនឹងតែក្រីក្រចូលរួមទាំងអស់គ្នាបានរឹងមាំទាំងអស់ហ្នឹងណាហើយយ៉ាងនេះគេទុកចិត្តយើងហើយស្រាប់តែយើងក៏អត់ទឹកក្តីទុកចិត្តរបស់គេយើងអត់មានលះបង់លះបង់ពេលវេលាបន្តិចបន្តួចប៉ុន្តែយើងលក់ក្បាលឲ្យជនបរទេសលួយរាប់លានតែពលរដ្ឋលះបង់អស់ចៅជីវិតអស់ផ្ទះអស់សម្បែងអស់សត្វបែបទាំងអស់ នេះហើយគេមិនមែនថាអ្នកនយោបាយទេគេហៅថាអ្នកណាបោកបាយពលរដ្ឋស៊ីអញ្ចឹងឈប់បានឈប់ទៅចា នឹងណាចង់បញ្ចប់នេះខ្ញុំសូមអរគុណទៅដល់លោកប៉ាងសុខឿនដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមនៅក្នុងកម្មវិធីទូទួលសម្លេងវិនិច្ឆ័យការយើងខ្ញុំហើយក៏សូមជូនពរទៅដល់លោកប៉ាងសុខឿនក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមតាមដានស្ដាប់យើងខ្ញុំពីដើមដល់ចប់នៅតាមបណ្ដា YouTube ផងដែរហើយក៏សូមឱកាសនេះដែរសូមជូនពរទៅដល់បងប្អូនលោកប៉ាងសុខឿនក៏ដូចជាសូហ្វីសូមមានសុខភាពល្អទទួលនៅកាពរទាំង5ប្រការអាយុណាស់កម្មពលមិនគ្លីកគ្លីឡើយអរគុណច្រើនចា